ចាជាបឋមកណាសូមក្រាបថ្វាយបង្គំព្រះធេរានុធរៈគ្រប់អង្គជម្រាបសួរបងប្អូនប្រជាពលរដ្ឋខ្មែរគ្រប់ទិសទីហើយក៏សូមស្វាគមន៍ទៅដល់បងប្អូននៅបណ្ដាញ YouTube ផងដែរថ្ងៃនេះគឺជាថ្ងៃនៃទិវានៃក្តីស្រឡាញ់នាងខ្ញុំធីតាភូសូមផ្ញើនៅក្តីស្រឡាញ់ជូនទៅដល់បងប្អូនប្រជាពលរដ្ឋខ្មែរគ្រប់ទិសទីហើយក៏សូមផ្ញើក្តីស្រឡាញ់ជូនទៅដល់លោកប៉ាសុខឿនផងដែរចាជម្រាបសួរលោកប៉ាសុខឿនសួស្តីសូហ្វីម៉ែក្មេសូមផ្ញើសេចក្តីស្រឡាញ់ធំធំទៅដល់សូហ្វី ចាសូមស្វាគមន៍ចាមុននឹងចាប់ផ្ដើមទៅដល់កិច្ចពិភាក្សាថ្ងៃនេះយើងខ្ញុំទាំង3នាក់មានកិច្ចពិភាក្សាមួយនៅក្នុងកម្មវិធីរបស់ទូទួសម្ដែងមនសិការខ្មែរគឺហ៊ុនសែនទទួលបានតែពានតែតែពានរង្វាន់ពីពីជនបោកប្រាស់គឺគេហៅថាពានរង្វាន់បោកប្រាស់ទទួលបានតែពានរង្វាន់ឈ្គួតឈ្គួតទេអញ្ចឹងមុននឹងចាប់ផ្ដើមខ្ញុំសូមអញ្ជើញលោកប៉ាងសុខឿនស្វាគមន៍ទៅដល់បងប្អូនជាមុនសិនចាសូមអញ្ជើញលោកប៉ាងសុខឿនបាទអឺ ជាបឋមខ្ញុំកណាសូមក្រាបថ្វាយបង្គំប្រធេរាប្រធេរៈគ្រប់ព្រះអង្គអឺនឹងសូមជម្រាបសួរដល់បងប្អូនជនរួមជាតិខ្មែរទាំងអស់នឹងសូមជម្រាបសួរលោកស្រីធីតាលោកស្រីសុទីហើយក៏អរគុណផងដែរចំពោះក្រីស្រឡាញ់និងសូមជូនក្រីស្រឡាញ់ដល់បងប្អូនជនរួមជាតិខ្មែរទាំងអស់គ្នាបាទបាទសូមអរគុណបាទសូមជម្រាបសួរសូហ្វីស្វាគមន៍ទៅដល់បងប្អូនយើងជាមុនសិន សូមជម្រាបសួរលោកប៉ាន់សុខឿនសូមជូនក្តីស្រឡាញ់ធំធំអាយដល់លោកមេតបហ្នឹងហើយហើយជូនក្តីស្រឡាញ់ទៅដល់បងប្អូនទាំងអស់គ្នាទូទាំងពិភពលោកខ្មែរស្រឡាញ់ខ្មែរខ្មែរសាមគ្គីគ្នារួមគ្នាដើម្បីតែប្រទេសជាតិយើងទាំងអស់គ្នាសូមផ្ញើក្តីស្រឡាញ់ស្មើស្មើគ្នាក្នុងនាមជាខ្មែរដូចគ្នាសូមច្រើនអូផ្ញើក្តីស្រឡាញ់ទៅម៉ែក្មេងនិងក្រុមគ្រួសារទាំងអស់គ្នាផង សាធុសាធុគុណមកថ្ងៃនេះក្តីស្រឡាញ់នេះដែរអ្វីដែលខ្ញុំបងតែដែលខ្ញុំបន់ស្រន់បំផុតបើថាក្តីស្រឡាញ់នេះពិតជាថ្ងៃដែលថាសេចក្តីសុខនៃមនុស្សក្នុងលោកហើយមិនមែនជាថ្ងៃបន់ខ្មែរទេគឺជាថ្ងៃបន់នៅក្នុងអឺថ្ងៃដែលគេប្រពៃពិធីនឹងសម្រាប់ពួកស្បែកសអញ្ចឹងណាប៉ុន្តែវាមិនប្រកាន់ស្បែកសស្បែកខ្មៅស្បែកលឿងស្បែកខមអីទេ គឺគេប្រពៃទាំងអស់គ្នាព្រោះវាថា វាបង្ហាញពីក្តីស្រឡាញ់ការអត់អន់អធិស្ឋានអភ័យទោសអញ្ចឹងសូមឲ្យប្រជាពលរដ្ឋខ្មែរទទួល បាននូវក្តីស្រឡាញ់ការអត់អន់អធិស្ឋានអភ័យទោសឲ្យប្រជាពលរដ្ឋខ្មែររួចផុតនៅ ការត្រួតត្រាប្រៀបបែបបែបថោកទាបរបស់មេដឹកការហ៊ុនសែនសប្តាហ៍នេះសូមឲ្យខ្មែរឆាប់រួចផុតពីគំនាបដ៏ថោកទាបដែលកំពុង ទទួលរងរាល់ថ្ងៃនេះនេះខ្ញុំបានស្គាល់អ្វីដែលខ្ញុំបានស្គាល់ខ្ញុំសូមបន្តិចទៀតហ្នឹងហើយ ហើយចាប់ផ្ដើមគឺសូមផ្ញើក្តីស្រឡាញ់ទៅដល់ពួក CP ជាពិសេសហ៊ុនសែនប៉ុន្តែបានតែស្រឡាញ់ក្នុងនាមជាខ្មែរដូចគ្នាប៉ុន្តែគឺក៏ពួកខ្ញុំសំពងហើយណាហ្នឹងហើយអឺថ្ងៃនេះគឺយើងខ្ញុំតែ3នាក់មានប្រធានបទដែលចូលមកពិភាក្សាគ្នាចាជាមួយនឹងលោកប៉ាសុខឿនគឺហ៊ុនសែនទទួលបានតែពៀនបោកប្រាស់យើង ដឹងហើយថាពីការថ្ងៃ10កន្លង ទៅនេះហ៊ុនសែនបានធ្វើដំណើរទៅប្រទេសកូរ៉េ ទទួលបាននៅពានរង្វាន់ពីគឺថាអង្គការមួយដែលមិនមានការទទួលស្គាល់ពីថាពិភពលោកទេប៉ុន្តែយើងឃើញបណ្ដាញសារព័ត៌មានរបស់លោកហ៊ុនសែននឹងបានផ្សព្វផ្សាយថាអឺពាននោះគឺជាពាន ពិភពលោកប៉ុន្តែតាមតែខ្ញុំដឹង លោកសុខឿនវាមិនមែនជាពាន ដូចជាពានគេហៅថា នោះអែលទេលោកសុខឿនអឺបាទសូមអរគុណចំពោះពានរង្វាន់ហ្នឹងខ្ញុំចង់បញ្ជាក់បន្តិច អឺនិយាយទៅមិនមែនជារឿងថ្មីទេ ពានរង្វាន់សុនហៈនេះដែលផ្ដល់ជូនហ៊ុនសែនគឺបាទគឺមានចំនួន3លើករួចមកហើយហើយពាននេះ គឺផ្ដល់ដោយលោកស្រីហើយជាប្តីប្រពន្ធពីរនាក់ដែលជាមេសាសនា ហើយមេសាសនានេះមិនមែនធម្មតាទេគឺឥឡូវនេះរហូតមកដល់ពេលនេះគឺថាខ្លួនបានបញ្ជាក់ថាមានសមាជិករហូតទៅដល់អឺ10000នាក់សមាជិកដែលផ្ទាល់ហើយថាមានអឺដែលអ្នកតាមអ្នកដែល followers ហើយបើសមាជិកវិញថាមានរហូតដល់7លានអ្នកទូទាំងពិភពលោកហ្នឹងហើយអឺហើយបើយើងគិត អ្វីដែលខ្ញុំបានអានព័ត៌មាននៅកាសែតដ៏ល្បីល្បាញរបស់ចក្រភពអង់គ្លេសគឺកាសែត The Mirror កាសែតហៅថាកញ្ចក់សង្គមរបស់ចក្រភពអង់គ្លេសបានសរសេរវែងមែនទែនស្ដីអំពីប្រវត្តិរបស់អឺមីសាសនាទាំងពីរនាក់នេះប្រៃប្រពន្ធនេះបាទហើយអឺនិយាយទៅមិនមែនជាអង្គការអឺ មានទិសដៅនយោបាយឬស្អីស្អីទេគឺជាមេសាសនាដែលមានប្រវត្តិមិនល្អគឺបោកប្រាស់ហើយធ្លាប់ជាប់គុក ចំនួន18ខែនៅសហរដ្ឋអាមេរិកណាអឺនិយាយទៅអឺមេសាសនានេះគាត់បានអឺបញ្ជាក់នៅក្នុងទ្រឹស្ដីមួយបងប្អូនចូលទៅមើលក្នុងកាសែតមីរ៉ូគឺថាគាត់បញ្ជាក់ថា មនុស្សទាំងឡាយគឺអាចមានភាពស្អប់ស្អមបានប្រសិនបើអ្នកទាំងអស់នោះណាជាពិសេសនារីនារីណាអឺបានរួមភេទជាមួយគាត់ណាបានរួមភេទជាមួយគាត់ដើម្បីឲ្យអឺដួងវិញ្ញាណនឹង មានភាពបរិសុទ្ធហ្នឹងហើយហើយគាត់ពង្រួមមនុស្សអឺតាមរយៈអឺការជំរុញឲ្យមាន ការរៀបអាពាហ៍ពិពាហ៍ជាក្រុមហើយ អ្នកដែលរៀបពាក្យពិធីនោះគឺគាត់ជាអ្នករើសឲ្យទាំងអស់គូប្តីប្រពន្ធនោះដូចយើងកាលសម័យអពតអង្គការគេរៀបការឲ្យចឹងហើយអ្នកដែលចូលរួមអឺនៅក្នុងកសែតវិរបានបញ្ជាក់ថាអ្នកដែលចូលរួមនៅក្នុងសាសនាហ្នឹងហើយជាពិសេសគ្រប់គ្រងការរៀបអាពាហ៍ពិពាហ៍ជាក្រុមហ្នឹងគឺជាទូទៅគឺជាមនុស្សដែលហៅថាឯកោណា lonely ណាមនុស្សដែលឯកោនៅក្នុងសង្គមថា មនុស្សដែលមានការតំណាក់តំណងក្នុងសង្គមភាគច្រើនគឺគាត់តាក់ទងបានច្រើនប៉ុណ្ណឹងហើយគាត់បោកប្រាស់លុយបានច្រើនគាត់អត់មានរស់ស៊ីអីទេគឺគ្រាន់តែជាវិសាសនាមួយអឺរហូតគិតត្រឹមឆ្នាំ2008គាត់ មានលុយជាង600លានដុល្លារហើយមកដល់ឆ្នាំនេះអឺមានលុយរហូតទៅដល់ប្រហែលជា2-3000លាននៅក្នុង អឺហៅថាការរកស៊ីរបស់ខ្លួនការបោកប្រាស់លុយនេះ ពីសមាជិកដែលផ្ដល់ឲ្យខ្លួនអញ្ចឹងពីដាក់ប្រិយប្រពន្ធនេះឥឡូវនេះគឺ ថារៀបចំបន្តវេនឲ្យកូនស្រីរបស់ខ្លួននឹងបន្តវេនធ្វើជាមេសាសនាហើយមិនមែនត្រឹមតែប៉ុណ្្នឹងទេ បងប្អូនអាចចូលទៅមើលអឺប្រសិទ្ធភាពរបស់ពលរាវែងណាគឺថាខ្ញុំច្បត់ច្បត់យកចំណុចសំខាន់សំខាន់មកទេអឺក្រៅពីបោកប្រាស់ រឿងសាសនា តែងតាំងខ្លួនថាជាអ្នកនាំសារដ៏សំខាន់របស់ព្រះយេស៊ូវគ្រីស្ទគឺថាខ្លួនជាហៅថាជាមនុស្សដែលមានអធិពលមានអំណាច ដែលអាចពង្រួមពង្រួមសាសនា ទាំងអស់ទាំងសាសនាព្រះពុទ្ធសាសនាអឺមូស្លីមទាំងសាសនាគ្រិស្តសាសនាទាំងសាសនាជំនឿដែលជា កងកងជឺនៅប្រទេសចិនយកមកសម្បាច់ពរួមចូលគ្នាទាំងអស់ធ្វើជាសាសនាតែមួយថាខ្លួនព្រៀបបីដូចជាតំណាងរបស់ព្រះមកពរួមពរួមសាសនានៅលើភពផែនដីនឹងហើយលើពីនោះអ្វីដែលជាការកត់សម្គាល់គឺកសែតពីមេរ៉ូបានបញ្ជាក់ថាអឺជននេះអឺសារព្រោះអឺពាក្យសន្តិភាពដើម្បីបោកប្រាស់ក៏ប៉ុន្តែខ្លួនបាន រកស៊ីលក់អាវុធជាមួយនឹងកូរ៉េខាងជើងនេះដែលជារឿងមួយដែលយើងគួរភ្ញាក់ផ្អើលដែលខ្ញុំបានអាននៅក្នុងព័ត៌មាននេះបងប្អូនអាចអញ្ជើញទៅអានបានហើយខ្ញុំនឹង share នៅ page របស់ខ្ញុំប៉ាងសុគឿនដែលបងប្អូនអាចនឹងទៅមើលបានជាភាសាអង់គ្លេសសុទ្ធសាធបានហ្នឹងហើយអឺរឿងសាសនានេះខ្ញុំចង់បញ្ជាក់ថាបងប្អូននៅកម្ពុជាកំពុងតែ សบายរីករាយក៏ប៉ុន្តែសាសនានេះដើម្បីតាក់ទាញមនុស្សខ្លះឲ្យមកចូលរួមគឺត្រូវយកពាក្យសន្តិភាពហើយសន្និសិទដែលគេដាក់នៅប្រទេសកូរ៉េរៀបចំដែលហ៊ុនសែនសើទទួលទទួលពានហ្នឹងគឺគេដាក់ប្រធានបទថាសន្តិភាពនៅដែនឧបទ្វីបណាឧបឧបទ្វីបមើលថាកោះកូរ៉េហ្នឹងហើយអញ្ចឹងហើយបានជាមានលោកអឺ អតីតអគ្គលេខាធិការអង្គការសហជីវជាតិគាត់ចូលរួមណាបានកមូនហើយមានឃើញលោកប៉ាំប៉េអូដែលជាអតីតរដ្ឋមន្ត្រីក្រសួងការបរការពារជាតិរបស់សហរដ្ឋអាមេរិកដូចជាឃើញមានវត្តមាននៅទីនោះដែរអឺក្រៅពីនឹងគឺយើងឃើញជាទូទៅមេដឹកនាំមកពីប្រទេសអាហ្វ្រិកហើយសមាជិកភាគច្រើនដែលយើងឃើញថាអ្នកគ្រប់គ្រងភាគច្រើនគឺជាពួកដែល នៅប្រទេសក្រីក្រគឺខ្ញុំបញ្ជាក់ថាសាសនាគ្រឹះសាសនាបើសិនជាយើងគិតថាគ្រឹះសាសនាដើរគឺអត់ទេគ្រឹះសាសនានៅប្រទេសអឺរ៉ុបនេះប្រទេសជឿនឿគឺស្លាប់ហើយខ្ញុំចង់បញ្ជាក់ថាស្លាប់យ៉ាងម៉េចអាចថាស្លាប់99%មូលហេតុដែលថាសាសនានៅអឺរ៉ុបស្លាប់ដោយសារបងប្អូនអាចមើលឃើញគឺនៅថ្ងៃសៅរ៍ថ្ងៃអាទិត្យមិនដែលមានការបើក ប្រជុំឬក៏មនុស្សម្នាណាទៅឈើគេទេអត់មានទេគឺមានតែនិយាយទៅគឺថាស្ងាត់ឈឹងតែម្ដងស្ទើរតែមិនមានណាអត់ដែលមានទេព្រះរាល់ថ្ងៃគឺរស់នៅប្រទេសក្រីក្រដូចជានៅខាងហ្វីលីពីនហើយនឹងនៅខាងអាហ្វ្រិកហ្វីលីពីនគឺជាប្រទេសមួយដែលកាន់គ្រឹះសាសនាដ៏ធំធេងជាងគេនៅពិភពលោកណាលើពិភពលោកឥឡូវនេះតែសកម្មបងប្អូនទៅប្រទេសហ្វីលីពីនដឹងហើយរៀងរាល់ថ្ងៃសៅរ៍ថ្ងៃអាទិត្យគឺពេញពេញឆើតណា មនុស្សមកដូចបុណ្យកថាអញ្ចឹងមិនថាខែណាមិនថាឆ្នាំណាគឺពេញពេញជ្រោយដូចបុណ្យកថាអញ្ចឹងបើនិយាយទៅព្រះដែលនៅរស់ជាងគេគឺនៅហ្វីលីពីននៅលើពិភពលោកក្រៅពីនឹងគឺនៅខាងទ្វីបអាហ្វ្រិកតែព្រះនៅរស់ហើយនឹងពូខាងអាមេរិកឡាទីនអាមេរិកខាងត្បូងដូចជាមានខាង បាទវាមាននៅខាងកូឡុំបៀមិចស៊ីកូប្រេស៊ីលអាហ្សង់ទីនប្រទេសឈីលីប្រទេសវេណេស៊ុយអឡាឡាក់ឡាក់ហ្នឹងហើយហើយនឹងនៅបដុំកោះការ៉ាប៊ីនដែលជាប្រទេសក្រីក្រឬក៏ប្រទេសកំពុងអភិវឌ្ឍឬក៏ប្រទេសដែលសិតតែមានមេដឹកនាំផ្លាច់ការគឺព្រះនៅរស់នៅប្រទេសទាំងអស់ហ្នឹងហើយសមាជិកអ្នកគ្រប់គ្រងរបស់ មានសាសនាសុនហៈរាល់ថ្ងៃនេះភាគច្រើនក៏នៅក្នុងប្រទេសទាំងអស់ហ្នឹងដែរហើយមានដឹកនាំដែលគ្រប់គ្រងសាសនាហ្នឹងក៏ភាគច្រើនសុទ្ធតែមានដឹកនាំទាំងអស់ហ្នឹងដែរអ្វីដែលខ្ញុំបានឃើញជាការកត់សម្គាល់គឺមានមានដឹកនាំពីខាង Senegal មានដឹកនាំពីខាងអឺប៉ាសូអឺនៅពីដែលទៅធ្វើរដ្ឋបហាកាលពីថ្ងៃមុននេះ ហ្នឹងហើយ Faso Bakino ណាខ្ញុំភ្លេចបាត់ហើយនៅប្រទេសអាហ្វ្រិកនៅឈ្មោះប្រទេសហ្នឹងមានប្រទេសមួយចំនួនទៀតដែលសុទ្ធតែមកពីអាហ្វ្រិកដែលចូលរួមនៅក្នុងសន្តិសិទ្ធិហ្នឹងហ្នឹងហើយអញ្ចឹងដូចជាมันមានអ្វីចម្លែកទេហើយអ្វីដែលបងប្អូនគួរកត់សម្គាល់គឺថាខ្ញុំភ្ញាក់ផ្អើលមែនតើរយៈពេល3ឆ្នាំនេះគឺអឺអង្គការរបស់មេសាស្ត្រានេះ បានផ្ដល់ពានរង្វាន់ចំនួន3ទៅឲ្យហ៊ុនសែនពានរង្វាន់ទី1នៅឆ្នាំចុងឆ្នាំ2019គឺជាពានរង្វាន់ហៅថាភាពជាអ្នកដឹកនាំនិងអភិបាលកិច្ចល្អអញ្ចឹងបងប្អូនអាចយល់បានដែរអភិបាលកិច្ចល្អស្រុកយើងតើមានដែរទេសំបីតាមួយមិនសំបីតាយើងចង់និយាយថានៅក្នុងចំណាត់ថ្នាក់អភិបាលកិច្ចល្អរបស់កម្ពុជាយើងគឺយើងថាត់នៅចំណោម ចុងក្រោយគេលេខកតុយគេនៃអឺអឺ ភាពជាអ្នកដឹកនាំហើយនឹងអភិបាលកិច្ចល្អនៅក្នុងពិភពលោកហើយតើអង្គការនឹងឲ្យដោយសំអាងទៅលើអ្វីអាហ្នឹងចំណែកហ្នឹងចំណុចមានចំណុចមួយទៀតខ្ញុំចង់ឲ្យលោកសុខឿនស្ដាប់ នៅពេលដែលលោកហ៊ុនសែនហ្នឹងគាត់ទៅទទួលអញ្ជើញរង្វាន់ក្រមសាសនាវង្វេងសុងហ្នឹងក្រមសាសនាបោកប្រាស់ហ្នឹងខ្ញុំចង់ឲ្យស្ដាប់នៅព័ត៌មានដែលខាងគណៈបកប្រជាជនហ្នឹងគេផ្សព្វផ្សាយដើម្បីបោកប្រាស់ទៅបងប្អូនប្រជាពលរដ្ឋខ្មែរយើងបាទសូមអញ្ជើញ អឺម៉ៃផ្នែកសំខាន់ខ្ញុំសូមសួរសំណួរលោកខាងសុធានីសិនដើម្បីភ្ជាប់ជាមួយនឹងហ្នឹងហើយអឺឮថាអ្នក ដែលឲ្យពានរង្វាន់ហ្នឹងមានទៅ150ប្រទេសដែលគេទទួលដែលគេចូលរួម150ប្រទេសជាង ដែលពួក CP គេបានអះអាងថាអញ្ចឹងណាហើយខ្ញុំជឿថា150ប្រទេសហ្នឹងខ្ញុំជឿថាបែកខាងយុរ៉ុបនិងសហរដ្ឋអាមេរិកហ្នឹងក៏អាចនៅក្នុងដែរព្រោះច្រើនណា150ប្រទេសជាងហ្នឹងមែនទេហ្នឹងហើយតែខ្ញុំឮតែអញ្ចឹងបើសិនជាអញ្ចឹងហ្នឹងហើយ ហើយខ្ញុំឆ្ងល់ថាហេតុអ្វីបានជាអឺចូលក្នុងចូលលើកទឹកចិត្តដល់ការផ្ដល់ពានរង្វាន់ទៅដល់លោកហ៊ុនសែនហ្នឹង150ប្រទេសជាងក្នុងនោះមានតែយុរ៉ុបហើយបើសិនជាមានយុរ៉ុបចូលទៅ លើកទឹកចិត្តលើកឲ្យពាននោះមែនមូលហេតុអ្វីបានបាច់ពួកខាងយុរ៉ុបហ្នឹងហើយនិងបៃសហរដ្ឋអាមេរិកហ្នឹងគេគំនាបគៀបលោកហ៊ុនសែនដោយសារលោកហ៊ុនសែនហ្នឹងអត់មានដូចថា គៀបសង្កត់ពលរដ្ឋខ្លួនឯងបិទសិទ្ធិពលរដ្ឋខ្លួនឯងវាអត់មានទៅថាមើលទៅកន្លែងណាដែលថាមានសន្តិភាពគឺមានតែការគម្រាមកំហែងចាប់ដាក់គុំជាដើមមូលហេតុអ្វីបានជាអឺរ៉ុបហ្នឹងអទៅជួយលើកទឹកចិត្តពីហ្នឹងផ្ដល់ពីរង្វាន់ជូនលោកហ៊ុនសែនមានពួកសាសនាជ្រុលនិយមណាវាមានពួកសាសនាជ្រុលនិយមមានមានពួកសាសនាជ្រុលនិយមជួនកាលទៅចូលរួមជាមួយក្រុមពួកសាសនាជ្រុលនិយមអញ្ចឹងចាំមើលតាមអ្វីដែលលោកសុខឿនបានរៀបរាប់អមាញ់មាញ់ហ្នឹង គឺបរោះម្នាក់ហ្នឹងគេបានបញ្ជាក់ថាតើតាទៅអីទៅទៅរួមភេទជាមួយ បរោះម្នាក់ហ្នឹងធ្វើឲ្យខ្លួនមិនទៅជាអស្ចារទៅជាមនុស្សយ៉ាងម៉េចវាទៅជារឿងផ្ដេសផ្ដាសអញ្ចឹងអានេះជាប្រភេទរឿងបោកប្រាស់អ្វីដែលយើងមកស្ដាប់បំញ្ញមិញហ្នឹងអញ្ចឹងសិស្សពួកជ្រុលនិយមផ្នែកសាសនាទេដែលទៅចូលរួម ជាមួយនឹងក្រមជ្រុលនិយមនឹងរឿងសាសនាហ្នឹងបើសិនជាបាយខាសនាអត់មានពាក់ព័ន្ធអីរឿងនយោបាយណាពីព្រោះហ៊ុនសែនជាអ្នកនយោបាយជាន់ពោះរឿងអីទៅយកសាសនាយកពីពាន់ពីពួកសាសនាហ្នឹងមកអឺបើតាមទៅខ្ញុំចង់បញ្ជាក់ថាអឺមនុស្សអឺបើសិនជាយើងឲ្យគេជឿផ្នែកនយោបាយលទ្ធិនយោបាយគឺយើងពិបាកនឹងបង្កើតសពថ្ងៃនេះ មានលទ្ធិនយោបាយពីរដែល យើងកំពុងតែដើរតាមហើយប្រគួតប្រជែងគ្នា គឺខាងផ្នែកប្រជាធិបតេយ្យនិងកុម្មុយនីសហើយនេះជាគោលការណ៍ដ៏សំខាន់នៅក្នុងប្លុកនយោបាយទាំងពីរហៅថាអាចថាខៀវនិងអាចក្រហមក៏ប៉ុន្តែសម្រាប់ជំនឿសាសនាមនុស្សងាយនឹងលងណាស់មនុស្សអាចរស់នៅដោយអត់អាហារបានក៏ប៉ុន្តែมันអាចរស់នៅដោយអត់ជំនឿបានទេអញ្ចឹងមនុស្សប្រភេទណាក៏ដោយក៏មានជំនឿដែរទោះបីខ្លួនមិនកាន់សាសនា តែអាចមានជំនឿអបិយជំនឿអីផ្សេងដូច្នេះអឺលោកមូនទាំងពីរអ្នកប្រីប្រពន្ធនេះ គឺជឿជាក់លើខ្លួនឯងថាជាព្រះណាបានលោកមូននេះគឺកើតនៅ ខាងកូរ៉េខាងជើងនៅ ឆ្នាំ1920ហើយបានអួតប្រាប់គេប្រាប់ឯងថាខ្លួន ធ្លាប់បានសន្ទនាជាមួយព្រះយេស៊ូវជួបជាមួយព្រះយេស៊ូវសពបែបយ៉ាងទាំងអស់ហើយអ្វីដែលសំខាន់ហ្នឹងគឺថាសាសនាគាត់ហ្នឹងគឺថារៀបចំមនុស្សឲ្យរៀបការជាមួយគ្នា ជាក្រុមហើយចាប់មនុស្សឲ្យរៀបការជាក្រុមជាជាក្រុមជាមួយគ្នាដោយគាត់ជាអ្នកគូកងហើយគាត់បញ្ជាក់ថាអាហ្នឹងដើម្បីបង្កើតនៅសេចក្តីបរិសុទ្ធជំនឿទៅលើព្រះហ្នឹងហើយហើយលើកពីនោះគឺថា បើចង់ឲ្យមានជំនឿថាភាពបរិសុទ្ធប្រលឹងនឹងការបរិសុទ្ធទៅទៀតគឺថាត្រូវរួមភេទជាមួយគាត់គឺអ្នកដែលជាជាខុសឆ្គងហ្នឹងហើយជាភាពខុសឆ្គងតែដល់ប្រលឹងបរិសុទ្ធរបស់ខ្លួនខ្ញុំចង់បញ្ជាក់អំពីលក្ខណៈអង្គការនេះថាអង្គការនេះបើយើងនិយាយទៅទោះមិនថាក្នុងហេតុផលអីទេ គឺមានមនុស្សជឿដោយសារតែ ដោយការស្រាវជ្រាវរបស់អ្នកស្រាវជ្រាវមួយចំនួនបញ្ជាក់ថាលោកមូននេះមិនមែនជាអ្នកអន់ខ្សោយទេគឺជាមនុស្សដែលជំនាញបោកខាងសាសនាហើយជាមេបោកដ៏ល្បី ល្បាញនៅក្នុងពិភពលោកមិនមែនបោកឥឡូវនេះទេគាត់បោកតាំងពីឆ្នាំ1940 40 50មកម្លេះណាអូបោកជាអាជីពហ្នឹងចឹងហ្នឹងហើយ ហើយគាត់คลายទៅជាមហាសេដ្ឋីជា billionaire ដោយសារតែការបោកខាងសាសនានេះឯងគឺគាត់មានរស់ស៊ីអីទេហើយជាពិសេសទៅទៀតហ្នឹងគឺថាដែលមនុស្សមួយចំនួនដែលយើងគិតថានៅក្នុងពិភពលោកយើងកាន់តែរីកចម្រើនមនុស្សឯកោអឺក៏កាន់តែច្រើន មនុស្សដែលនៅតែឯងណាមាន ការទទួលបានភាពកក់ក្ដៅពីសង្គមក៏កាន់តែច្រើនដូច្នេះហើយ គាត់យកឱកាសហ្នឹងគឺអាចបោកប្រាស់មនុស្សជាច្រើនដែលមានភាពឯកោនៅក្នុងសង្គមហ្នឹងឲ្យចូលរួមបាន ជាពិសេសអ្នកដែលមិនអាចរកគូប្តីប្រពន្ធបាន ចូលសាសនាគាត់ទៅគឺគាត់អាចរកឲ្យបានគឺថាចាប់គូយកតែម្ដងណាចាប់គូយកតែម្ដងដូចជា នៅក្នុងហ្នឹងគេឧទាហរណ៍មួយគឺស្ត្រីជនជាតិកូរ៉េម្នាក់អាយុ40ឆ្នាំប្រហែលជា40ឆ្នាំរៀបការជាមួយនឹង បរោះស្បែកខ្មៅអាហ្វ្រិកម្នាក់អាយុ70ជាងឆ្នាំណាដោយសារការចាប់គូរបស់គាត់ហ្នឹងហើយគាត់ជាអ្នកចង្អុលបង្ហាញឲ្យតែម្ដងហ្នឹងហើយមានច្រើនទៅទៀតណាគឺថាគាត់នឹងគឺជាអ្នកសម្រេចដោយការរៀបការយើងនៅក្នុងសម័យប៉ុលពតអញ្ចឹងកាលសម័យប៉ុលពតយើងថាចាប់បង្ខំវាខុសច្បាប់ក៏ប៉ុន្តែនៅសម័យនេះគេជឿថាគាត់ជាមេសាសនាគាត់ជាអ្នកដែលមានជំនឿជាមួយ ជាហៅថាជាអ្នកអឺគេថា prophet ហ្នឹងហើយថា prophet អ្នកនាំសាររបស់ព្រះយេស៊ូវដូច្នេះអឺពួកគេដែលមានជំនឿងប់ងល់នៅ ក្នុងរឿងសាសនានេះគេទទួលស្គាល់គាត់ថាជាអ្នកជួយប្រោះប្រង់ជីវិតរបស់គាត់ពួកគេដាក់ឲ្យពួកគេ មានគូមានសកលអីអញ្ចឹងផ្ដល់ភាពកក់ក្ដៅនឹងរោគស្ពះមង្គលរបស់ពួកគេលក្ខនឹងលក្ខ អញ្ចឹងបងប្អូនអាចទៅមើលព័ត៌មានបន្ថែមអំពីសាសនានឹងហើយខ្ញុំចង់បញ្ជាក់បងប្អូនយល់ថាសាសនានេះមិនមានលក្ខណៈជាផ្លូវការដែលតំណាងឲ្យខាងផ្នែកវាចម្លៃខាងផ្នែកនយោបាយកិច្ចការនយោបាយទេគ្រាន់តែយករឿងអស់នេះដើម្បីយកមកបិទបាំងនៅសកម្មភាពរបស់ខ្លួនដើម្បីទទួលបានលៀបសការៈតែប៉ុណ្្នឹងទេពីព្រោះបងប្អូនមើលខ្ញុំចង់ឲ្យបងប្អូនប្រៀបធៀបនឹងពានរង្វាន់ Nobel ពានរង្វាន់ Nobel គឺជាពានរង្វាន់តែមួយគត់ដែលផ្ដល់ពណ៌ពានរង្វាន់ឲ្យទៅថ្នាក់ដឹកនាំពិភពលោកអេសរាជនពិភពលោកអ្នកប្រាជ្ញពិភពលោកហើយគេទទួលស្គាល់ហើយពានរង្វាន់ Nobel នេះគឺរៀបចំដោយរដ្ឋាភិបាលប្រទេសស្វីសនិងប្រទេសណ័រវេសព្រមវេនគ្នាហើយយើងដឹងហើយលោក Nobel គាត់ជាអ្នកប្រាជ្ញស្រាវជ្រាវរកឃើញជាតិ TNT ម្សៅផ្ទុះហើយ គាត់សោកស្ដាយថាការរកឃើញរបស់គាត់នេះធ្វើឲ្យមានមនុស្សស្លាប់ណាជាយកទៅប្រើប្រាស់ខុសសម្រាប់មនុស្សអញ្ចឹងទៅក៏បង្កើតទៅជាពានរង្វាន់ Nobel សម្រាប់ផ្ដល់ទៅឲ្យមនុស្សដែលធ្វើការសិក្សាស្រាវជ្រាវឬរកកំហើញអ្វីឃើញមួយដើម្បីសម្រាប់ជាផលប្រយោជន៍មនុស្សជាតិទូទៅហើយជាពិសេសសម្រាប់មនុស្សដែលមានស្នាដៃនៅក្នុងការកសាងសន្តិភាពពិភពលោកឲ្យមានការបញ្ចប់សង្គ្រាមលក្ខណៈហើយ ពានរង្វាន់នោះបែបមានច្រើនណាស់មានដូចជាខាងគណិតវិទ្យាវិទ្យាសាស្ត្រអក្សរសាស្ត្រមានខាងដែលរូបវិទ្យាគីមីវិទ្យាមានខាងសន្តិភាពលក្ខនិងលក្ខគឺមានច្រើនហើយយើងនៅក្នុងប្រទេសអាស៊ីយើងយើងឃើញដូចជាលោកស្រីអង្សាស៊ូជីអញ្ចឹងហើយពេលដែលមានព្រឹត្តិការណ៍អីមួយអន្តរជាតិខ្សែណាក៏ដោយកាលណាគេ ជាប់ទៅជននឹងហើយបើជននឹងមាន បានពានរង្វាល់ពីពានរង្វាន់អន្តរជាតិដូច Nobel Prize ណាពានរង្វាន់ពីអង្គការ Nobel ហ្នឹងគឺថាគេតែ ភ្ជាប់មនុស្សនឹងទៅជាមួយនឹងពានហ្នឹងឯងឥឡូវយើងមើលហ៊ុនសែនតើហ៊ុនសែនមកដល់ពេលនេះពីឆ្នាំ2018ពី19មករហូតដល់2022 2021ហ៊ុនសែនបានទទួលពានរង្វាន់សន្តិភាពមេដាយសន្តិភាពពីអង្គការហ្នឹងដែរ បានយើងសួរមើលពេលស្ថាប័នអន្តរជាតិណាមួយគេផ្សាយពីហ៊ុនសែនគេដែរភ្ជាប់ហ៊ុនសែនទៅនឹងពៀនហ្នឹងឯងអត់ដែរមានទេហើយអឺខុសវាខុសពីគ្នាត្រង់ថាពានរង្វាន់ Nobel គឺរៀបចំដោយរដ្ឋាភិបាលពេលដែលរៀបចំ គឺថាបេក្ខភាពដែលលើសគឺគេមានក្រុមប្រឹក្សាអន្តរជាតិគេ គេ nominee គេដាក់ឈ្មោះនឹងមកហើយវាតម្លៃគុណសម្បត្តិអីទាំងអស់ហើយគេផ្សាយជាសាធារណៈបងប្អូនអាចចូលទៅមើល website ហ្នឹងគេដាក់លក្ខណៈសម្បត្តិមកទាំងអស់មនុស្សប្រភេទណាអាចទទួលបានពានរង្វាន់ប្រភេទណាស្នាដៃអីខ្លះយ៉ាងម៉េចអីយ៉ាងម៉េចគេដាក់ criteria ទាំងអស់ហើយបែកភាពតែគេលើកដាក់មកណាដែលគេដាក់បញ្ចូលមកគឺថាគេមាន criteria របស់គេមានលក្ខណៈសម្បត្តិរបស់គេគេដាក់មករៀបរាប់ទាំងអស់ តើសមនឹងបានដែរអត់ហើយគេមានគណៈកម្មការវិតម្លៃនិងគណៈកម្មការសម្រាប់ដល់ពេលនឹងពេលហើយបងប្អូនឃើញថាទស្សនាវដ្ដីជាតិទស្សនាវដ្ដីអន្តរជាតិសម្ប័យ CNN សម្ប័យ BBC សម្ប័យ SI ក៏ដែរអាសាសេរាផ្សាយក្រឹលណាគ្រប់ទាំងអស់ផ្សាយអន្តរជាតិគេផ្សាយហើយរៀបចំកម្មវិធីកម្មវិធីធំណាស់មិនមែនមកទឹកណាហើយនេះកម្មវិធីដែលមកបើកកម្មវិធីគឺស្ដេចធានារដ្ឋមន្ត្រីណា មានតាំងមន្ត្រីគ្រប់ក្រសួងពាក់ព័ន្ធមកចូលរួមហើយផ្សាយគ្រប់ទូទួលរដ្ឋទាំងអស់ប្រជាជនណាក៏មើលឃើញដែរតាមឯទាំងអស់គឺថាអធិបតេយ្យឲ្យពីរង្វាន់1លានដុល្លារហើយលុយកញ្ចប់ថវិកាគឺរដ្ឋគេដាក់ឲ្យតែម្ដងរដ្ឋរបស់ប្រទេសគុយអែតនិងប្រទេសណ័រវេតែបដូរវេនគ្នាធ្វើកម្មវិធីនឹងមួយឆ្នាំម្ដងម្នាក់គឺថា ដាក់លុយចូលក្នុងកញ្ចប់នឹងផ្ដល់ពៀនទៅឲ្យអ្នកដែលទទួលបានពៀនអ្នកដែលបានពៀនគឺ1លានដុល្លារគឺច្បាស់តែម្ដងហើយគឺថាច្បាស់ឥឡូវពៀនរង្វាន់នឹងវិញយើងមើលតើពៀនរង្វាន់នឹងពេលរៀបចំតើរដ្ឋាភិបាលកូរ៉េអឺជាអ្នករៀបចំហ៎អត់មានទេ អាហ្នឹងទី1ទី2តើនេះអឺប្រធានាធិបតីកូរ៉េមកចូលរួមទេមកបើកកម្មវិធីទេអត់ទេអត់ទេណា តើពានរង្វាន់នឹងផ្ដល់ឲ្យដោយរដ្ឋាភិបាលកូរ៉េអត់ទេអ្វីដែលសំខាន់គឺថាអង្គការនឹងយកសាសនារបស់ខ្លួនដែលដើម្បីបោកប្រាស់មុខរបរចិញ្ចឹមជីវិតហើយនឹងហៅថាបង្កើតនៅអាលទ្ធិបុគ្គលនិយមលើកតម្កើងខ្លួនហ្នឹងគេថា personality cult ហ្នឹង ឲ្យតម្កើងឡើងដែលបោកប្រាស់លុយពីអ្នកផ្សេងផ្សេងហ្នឹងគឺថាយកមករៀបចំកម្មវិធីហ្នឹងហើយព្យាយាមអញ្ជើញអ្នកនេះអ្នកនោះក្នុងន័យជាសន្តិភាពដើម្បីលើកមុខលើកមាត់ស្ថាប័នរបស់ខ្លួនដើម្បីបន្តការបោកប្រាស់របស់ខ្លួនតទៅទៀតអាហ្នឹងវាអត់មានអីទេព្រោះអញ្ចឹងហើយបានគេបញ្ជាក់ថាអង្គការនេះលោកជាភាសាសំប្រីប្រពន្ធនេះគ្រាន់តែរាល់ថ្ងៃនេះអត់មានធ្វើអីទេមានទ្រព្យសម្បត្តិផ្ទាល់ខ្លួនជា billionaire រឿងមួយសំខាន់ទៀតគឺថាជាអ្នករកស៊ីលក់អាវុធជាមួយនឹងកូរ៉េខាងជើងដោយសម្ងាត់អញ្ចឹងបងប្អូនអាចរកមើលឃើញបាននៅកសែតដូមីរ៉ដែលខ្ញុំនឹងហុសនៅក្នុងពេករបស់ខ្ញុំឲ្យជូនបងប្អូនហើយនេះជាកត្តាសំខាន់ណាអញ្ចឹងយើងមើលមុននឹងចាប់ផ្ដើមខ្ញុំចង់ឲ្យលោកលោកសុខឿនស្ដាប់សារសំឡេងបន្តិចឬក៏លោកសុខឿននិយាយឲ្យចប់សិនបាទសូមជើញសូមជើញខ្ញុំអាចបន្តឡើងក្រោយក៏បានដែរចា៎ អញ្ចឹងខ្ញុំសូមឲ្យស្ដាប់បន្តិចនៅអ្វីដែលគេនិយាយអំពីពានរង្វាន់ហ្នឹងថាតើវាស័ក្តិសមទេតាក់សង្កាត់ជាស្ដាយអភិទោសពីបងប្អូនទស្សនិកជនផងដែរនៅក្នុងករណីដែលខ្ញុំកាត់លោកប៉ាសុខឿនដែលបងប្អូនកំពុងតែស្ដាប់ជក់នេះពួកខ្ញុំចង់ឲ្យគាត់ស្ដាប់ភាសាអាដែលអ្វីដែលសារព័ត៌មានរបស់ខាងស្រុកខ្មែរគេផ្សាយខាងប្រព័ន្ធផ្សព្វផ្សាយរបស់គណៈបកប្រជាជន គេកំពុងតែខំប្រឹងផ្សាយដើម្បីថាបំពងព័ត៌មាន លើកតម្កើងណា ថាតើពៀននឹងគឺជាពៀនអ្វីបុគ្គលហ៊ុនសែននឹងជាមនុស្សប្រភេទណាវាមានជាភាពអាម៉ាស់មានចការថាយើងឃើញហើយយើងខ្វះជំនួសអញ្ចឹងសូមចូលរួមស្ដាប់ទាំងអស់គ្នាក៏សូមកាត់ជាស្ដាយពីបងប្អូនផងដែរចា៎លោកហ៊ុនសែនខ្លាចជានិមិត្តរូបសន្តិភាព សម្រាប់ពិភពលោក ថ្ងៃ12កុម្ភៈ2022គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដ៏កក្រើកមួយទៀតដែលបានចារក្នុងក្រាំងមាសរបស់កម្ពុជា ក៏ដូចជាក្រាំងមាសរបស់ពិភពលោកទាំងមូលនោះគឺវីរៈបរោះខ្មែរមួយរូបដែលជា ស្ថាបនិកសន្តិភាពឈ្មោះដេជោហ៊ុនសែនបានទទួលពានរង្វាន់សន្តិភាពសុនហៈឆ្នាំ2022នៅទីក្រុងសេអ៊ូលនៃសាធារណរដ្ឋកូរ៉េពានរង្វាន់នេះគឺជាមហាកិត្តិយសដ៏ធំធេងមិនត្រឹមតែសម្រាប់រូបលោកហ៊ុនសែនផ្ទាល់និងក្រុមគ្រួសារប៉ុណ្ណោះទេប៉ុន្តែគឺសម្រាប់ប្រទេសជាតិនិងប្រជាជនខ្មែរទាំងមូលផងដែរ។ អ្វីដែលគួរឲ្យកត់សម្គាល់ថែមទៀតនោះ គឺ ពានរង្វាន់សន្តិភាពសុនហៈត្រូវបានប្រគល់ជូនប្រមុខដឹកនាំកម្ពុជានៅពេលនេះបានធ្វើឡើង ក្នុងគណៈដែលពិភព លោកកំពុងប្រឈមមុខនឹងភាពតានតឹងនិងលំនឹងខ្លះឬប្រទេសខ្លះកំពុងស្ថិតនៅពីមុខគ្រោះចំណុចដែលខ្ញុំចង់ឲ្យលោកសុខឿនស្ដាប់ក៏ដូចជាបងប្អូនផងដែរគឺនៅក្នុងសារដែលគេបានបំពងឡើងបំពងដើម្បីបោកប្រាស់ពិភពលោកនេះថា លោកហ៊ុនសែនគឺជាមនុស្សគំរូរបស់ពិភពលោកអញ្ចឹងវាមានចំណុចកន្លែងណាកន្លែងណាខ្លះដែលអាចយកហ៊ុនសែនធ្វើជាមនុស្សគំរូពិភពលោកកន្លែងណាខ្លះបានខ្ញុំចង់ឲ្យសូមណាសូមតូនសូមនិយាយសើចមួយសិនជួយឥឡូវខ្ញុំសើចដែរសើចឯងមកសើចមិន មនុស្សពិភពលោកអញ្ចឹងស្ទះវ៉ាន់សើស្ទះសើអរគុណចាអញ្ចឹងសូមតលោកស្នេហ៍សូមបាទទៀតចាបាទអឺខ្ញុំមិនដឹងថាអឺអង្គការសុនហັດឬក៏ហៅថាអឺនៃ UPF នៃ Universal Peace អឺ Federation សហព័ន្ធសន្តិភាពពិភពលោករបស់ ប្រិយប្រពន្ធគ្រួសារមូលនេះអឺធ្វើការផ្ដល់ពានរង្វាន់ឲ្យហ៊ុនសែនដោយមានផ្ដោតទៅលើលក្ខខណ្ឌអ្វីឬក៏លក្ខណៈសម្បត្តិអ្វីនោះទេពីព្រោះអឺបើយើងមើលដូចជានៅពានរង្វាន់ Nobel កាលពីកន្លងទៅ ការលោកបរៈឧបមា ទទួលបានពានរង្វាន់ពិភពលោកគឺគេបានចែកច្បាស់ណាស់ហើយបងប្អូនអាចទៅមើល criteria របស់ពានរង្វាន់នោះបែបពិភពលោកគឺថាមេដឹកនាំនោះគឺទី1ជាអ្នកប្រជាធិបតេយ្យទី2មេដឹកនាំនោះគឺជាអ្នកដែលលើកដំកើងជាអ្នកគោរពសិទ្ធិមនុស្សនិងលើកដំកើងគោរពសិទ្ធិមនុស្សទី3គឺជាមេដឹកនាំដែលដោះស្រាយបញ្ហាដោយការចរចានិងដោយការចរចាដោយសន្តិវិធីនិងយកការសន្ទនាជាមូលដ្ឋាន ទី4គឺជាមេដឹកនាំដែលយកច្បាប់យកមកគ្រប់គ្រងប្រទេសជាមូលដ្ឋានណាទី5គឺជាមេដឹកនាំមួយដែល មានទំនាក់ទំនងដែលបង្កើតឲ្យមានទំនាក់ទំនងល្អជាមួយនឹងប្រទេស គ្រប់ប្លុកនយោបាយទាំងអស់មិនថាក្រហមមិនថាខ្មៅមិនថាខៀវគឺថាអាចចងសម្ព័ន្ធមិត្តបានទាំងអស់ហើយ ជជែកជាមួយគ្នាបានទាំងអស់ដោះស្រាយបញ្ហាជាមួយគ្នាដោយសន្តិវិធីដោយមិនប្រកាន់ប្រហមខៀវសខ្មៅឡើយអញ្ចឹងអឺទាំងអស់នេះគឺជាលក្ខណៈសម្បត្តិមួយ ជាមូលដ្ឋានខ្លះដែលខ្ញុំជម្រាបជូនបងប្អូនក៏ប៉ុន្តែបើសិនជាយើងមើលអានឹងឆ្លុះបញ្ចាំងពីពានរង្វាន់ Nobel Prize ណាយើងឆ្លុះទៅពានរង្វាន់របស់ UPF ឬហៅថាសុនហៈណាដែលប្រៃប្រពន្ធតកូលមូលមីសាសនាបោកប្រាស់នៅប្រទេសកូរ៉េផ្ដល់ឲ្យហ៊ុនសែនបើយើងនិយាយថាឥឡូវទី1ជាមេដឹកនាំដែលមានកំណត់ប្រជាធិបតេយ្យសេរីប្រជាធិបតេយ្យហ៊ុនសែនមិនមែនទេគាត់ជាជនផ្លាច់ការទី2បើថាគាត់ជាមេដឹកនាំដែល ដោះស្រាយបញ្ហាដោយសន្តិវិធីដោយអហិង្សាដោយការសន្តិនិកជាមូលដ្ឋានអត់ទេគឺអត់មានទេទី3បើថាគាត់ជាមេដឹកនាំដែលគោរពសិទ្ធិមនុស្សគឺនឹងធ្វើកិច្ចការដោយពង្រឹងសិទ្ធិមនុស្សគឺអត់មានទេទី4បើថាគាត់ជាមេដឹកនាំដែលដឹកនាំប្រទេសដោយយកច្បាប់ជាមូលដ្ឋានក៏អត់មានដែរ ហើយចុងក្រោយបើថាហ៊ុនសែនគាត់ជាមេដឹកនាំដែលដឹកនាំដោយបង្កើតឲ្យមានទំនាក់ទំនងល្អរវាងប្រទេសនិងប្រទេសប្រទេសគ្រប់ប្លុកបកនយោបាយគាត់ដែរពីព្រោះហ៊ុនសែនរាល់ថ្ងៃគាត់ស្រឡាញ់គ្រប់តែយួនហើយនឹងចិនក៏ប៉ុន្តែពួកប្រទេសសេរីដែលអប់រំគាត់ណែនាំគាត់ដាក់លក្ខខណ្ឌគាត់ឲ្យគោរពសិទ្ធិមនុស្សលទ្ធិប្រជាធិបតេយ្យគាត់ខឹងប្រទេសទាំងអស់នោះថា ឆ្លៀនពៀនរំលោភបំពានអធិបតេយ្យភាពកម្ពុជាឃើញទេអញ្ចឹងបើយើងមើលលក្ខណៈសម្បត្តិទាំងអស់ហ្នឹងគឺអត់អ្វីដែលហួសនិស័យគឺថា បញ្ហាដែលហ៊ុនសែនដោះស្រាយបញ្ហាសន្តិភាពឬក៏ដោះស្រាយបញ្ហានៅក្នុងប្រទេសហ៊ុនសែនអត់ដែលដោះស្រាយដោយសន្តិវិធីទេគ្មានដែលឃើញលទ្ធផលណាមួយ ដែលហ៊ុនសែនដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋរបស់ខ្លួនដូចជាអ្នក ដូចជាកម្មករទៀមទាបញ្ហាតម្លើងប្រាក់ខែដូចជាពលករឬបុគ្គលិកកាស៊ីណូរាល់ថ្ងៃកំពុងតែទៀមទាសិទ្ធិការងារ ការឲ្យទទួលយកបុគ្គលិករបស់ខ្លួនដែលបណ្ដឹងចេញឬខុសច្បាប់ចូលការងារវិញការបង្កើតសហជីពនៅក្នុងក្រុមហ៊ុនកាស៊ីណូ Naga ការទទួលបាននៅប្រាក់ដែលសំដងដែលត្រឹមត្រូវ របស់ខ្លួនក៏អត់រហូតមកដល់ពេលនេះគឺមានតែការគំរាមកំហែងចាប់ដាក់គុកស្រាលរំលំទាំងអស់9នាក់ដាក់គុករួចបាត់ទៅហើយយើងឃើញហើយដូចជាប្រជាពលរដ្ឋដែលតវ៉ារឿងដីធ្លីដែលគេប្លន់ដីធ្លីរបស់ពួកគាត់យកទៅដោយអយុត្តិធម៌សិតតែពួកមានអំណាចពួកអ្នកមានលុយមានកាក់គឺមានតែការបំប្រាបហើយនឹងចាប់ដាក់ពួកកាប់សម្លាប់សកម្មជនគណៈបកប្រឆាំងក៏ដូចគ្នាអ្នកនយោបាយ ហ៊ុនសែនសូម្បីតែអ្នកនយោបាយដូចគ្នាជាជាតិសាសន៍តែមួយនិយាយភាសាតែមួយកើតរត់លើទឹកដីតែមួយខ្លួនអត់នឹងមានសមត្ថភាពដោះស្រាយឲ្យជាពិសេសមិនដែលដោះស្រាយដោយសន្តិវិធីផងនោះហ៊ុនសែនយកតែហឹង្សានិងភាពជាសត្រូវណាញុះញង់លៀបពណ៌យកមក ដឹកនាំហើយនឹងធ្វើការកំទេចនិងបំបត្តិមាត់ដើម្បីឲ្យមានភាពស្ងប់ស្ងាត់នៅក្នុងប្រទេសហើយអួតគេថាជាសន្តិភាពដែលសិតតែជាសន្តិភាពខ្លាំងៗទាំងអស់ អញ្ចឹងយើងឃើញថាហ៊ុនសែនមានតម្លៃអីណាទៅទទួលសន្តិតំណែងឬហៅថាពៀនសន្តិភាពហ្នឹងអញ្ចឹងអាទាំងអស់ហ្នឹងយើងយកមកគិតហើយការដឹកនាំរបស់គាត់ទៅទៀតយើងឃើញគាត់ដែរដឹកនាំតាមបែបនីតិរដ្ឋឯណាគាត់ដឹកនាំតាមបែបនីតិមាត់ណាអានោះគឺជាការពិតគឺជាភាពជាក់ស្ដែងបំផុតអានឹងហើយដែលយើងឆ្លោះបញ្ចាំងថាពៀនរង្វាន់សុនហៈនឹងជាពៀនរង្វាន់បោកប្រាស់ អ្វីដែលខ្ញុំចង់បញ្ជាក់ថាឆ្នាំ2020ដែលខ្ញុំចូលអានព័ត៌មាននៅពេកពួកបកប្រជាជនហើយនឹងកសែតប្រែកនឹងស្អីឡាក់ឡាក់នឹងឡាក់គេថា2021គឺហ៊ុនសែនទទួលបានពានរង្វាន់មេដាយសន្តិភាពពិភពលោកដល់ឆ្នាំ2022នេះប្រហែលថ្ងៃនេះ ទទួលបានពានរង្វាន់កំពូលសន្តិភាពពិភពលោកអាហ្នឹងដែលធ្វើឲ្យខ្ញុំអស់សំណើគឺពានរង្វាន់អ្នកណាដែលមានអាមេដៃមានសន្តិភាពពិភពលោកហើយមានអាពានរង្វាន់កំពូលសន្តិភាពពិភពលោកទៅទៀតខ្ញុំចង់បញ្ជាក់ថាពានរង្វាន់អស់នេះមានអាចទទួលបានដូចជាមេដឹកនាំសហរដ្ឋអាមេរិកមេដឹកនាំសហគមន៍អឺរ៉ុបណាមេដឹកនាំមហាប្រទេសមហាអំណាចដូចជាសហរដ្ឋអាមេរិក ដូចជាមេដឹកនាំនៃសហភាពសហគមន៍អឺរ៉ុបដូចជាពួកមេដឹកនាំអាល្លឺម៉ង់ដូចជាមេដឹកនាំបារាំងដូចជាមេដឹកនាំអង់គ្លេសឬដូចជាមេដឹកនាំជប៉ុនលក្ខនឹងលក្ខដែលពួកគេជាមហាអំណាចដែលគេមានសក្តានុពលនយោបាយសក្តានុពលការទូតសក្តានុពលសេដ្ឋកិច្ចលើពិភពលោកដែលគេមានទឹកមាត់ប្រៃជាពិសេសពួក G7 ពួកមហាអំណាចទាំង7របស់ពិភពលោក ពួកគេទាំងអស់ហ្នឹងទើបសំជាប្រទេសដែលទទួលបាននៅមេដៃសន្តិភាពពិភពលោកជាពិសេសគឺអគ្គលេខាធិការអង្គការសហប្រជាជាតិឯចុះហ៊ុនសែនមានអំណាចស្អីធម្មតា មិនបាច់និយាយទៅដល់នយោបាយវិសាលភាពនយោបាយអន្តរជាតិទេសូម្បីតែយើងនៅក្នុងគ្រួសារយើងនៅក្នុងសង្គមឧទាហរណ៍នៅក្នុងសង្គមមួយយើងជាមនុស្សដែលក្រជាងគេគ្រួសារយើងវាយតប់អូនចៅឆ្លោះទាស់តែងគ្នារាល់ថ្ងៃ តើយើងមានគំរូឯណាទៅខ្លាយទៅជាតំណាងជាគំរូរបស់សហគមន៍បាន គ្រួសារយើងក្ររហានរស់ដោយសារគេឲ្យទៀនមកចិញ្ចឹមបាយយើងរាល់ថ្ងៃបែរជាយើងអួតថាយើងនេះជាមនុស្សគំរូណាជាអ្នកកសាងសហគមន៍ទាំងមូលណាឲ្យមានសុវត្ថិភាពឲ្យមានភាពរុងរឿងមានភាពថ្លៃថ្នូរ តើយើងទៅរួចទេបើយើងវាយប្រពន្ធខ្លួនឯងវាយកូនខ្លួនឯងរកតែអង្គច្រកឆ្លាំងអត់មានមួយថ្ងៃមួយថ្ងៃរស់ដោយសារគេដាក់ទៀនអោតើយើងមានតម្លៃក៏ណាខ្លួនឯងប្រមាក់គួបនួណាអត់មានការរៀនសូត្រតើយើងសំនឹងទទួលនាមជា មនុស្សគំរូសម្រាប់ទៅបង្ហាញសហគមន៍បានទេ នេះយើងមិនអាចនិយាយទៅដល់ពិភពលោកទេបាទអានេះជាការពិតហើយខ្ញុំចង់បញ្ជាក់មួយទៀតថាចំណុចខ្ញុំសូមកាត់លោកសុខឿនបន្តិចចាមិញហ្នឹងខ្ញុំឃើញលោកលោកសុខុនរៀបរាប់ទាំងប៉ុន្មានចំណុចដែលអ្វីដែលបង្ហាញថាលក្ខណៈគំរូដែលគួរលើកតម្កើងដែលអាចទៅជាមនុស្សអស្ចារ្យដែលគេថាទទួលបាននៅពៀនពៀនទៅថាពៀនកោតសរសើរគំថាដល់មនុស្សគំរូពិភពលោកគាត់ថាមនុស្សគំរូប្រចាំប្រទេសហ្នឹងណា ហ៊ុនសែនមិនមាន ផងប៉ុន្តែចំណុចទាំងប៉ុន្មានដែលលោកសកលលោកអមាញ់មិញនេះខ្ញុំអត់ឃើញមានចំណុចណាមួយដែលដែលបុគ្គលិកលក្ខណៈរបស់ហ៊ុនសែនមានសោះតាំងពីចំណុចទី1រហូតដល់ចុងបញ្ចប់ខ្ញុំរកអត់ឃើញហ្មងខ្ញុំស្ដាប់ទៅវាអត់មានហ្មងគឺបើសិនយើងប្រែភាសាផ្ទុយមានដូចចំណុចលោកសខឿនថាកន្លែងថាចំណុចដែលថារកឲ្យថាការគិតគូរអំពីសុខសន្តិភាពសម្រាប់សង្គមជាតិនោះសម្រាប់ពលរដ្ឋហ៊ុនសែនសត្វថ្ងៃធ្វើបាបពលរដ្ឋសងប់ហ្នឹង ធ្វើបាបពលរដ្ឋខ្លួនឯងទៀតសង្កត់ប្រើគ្រប់វិធីជន់កពលរដ្ឋខ្លួនឯងគាត់តែចំណុចទូចមួយទៅនឹងបញ្ហាទូចមួយហ៊ុនសែនបានបានបានបើចឹងគ្រប់ចំណុចទាំងអស់ហ៊ុនសែនមានបុគ្គលិកលក្ខណៈដែលថាអាចទទួលទៅជាជនគំរូបានទេហើយដល់ពេលឥឡូវនោះនៅព័ត៌មាននៅក្នុងប្រទេសនៅក្នុងប្រទេសណាគឺខំថាឯណាសាពិភពលោកហើយពៀននោះបកគលឲ្យដោយមិនមែនកូរ៉េទៀត ខ្ញុំចង់កាត់ផ្នែកខ្លីបន្តិចកន្លែងហ្នឹងដែលខ្ញុំចង់បោះសម្ដេចហ្នឹងដោយថាលោកហ៊ុនសែនហ្នឹងគឺគាត់អឺបានពៀនដោយថា Nobel Prize ដោយសារគាត់រកសន្តិភាពឲ្យពិភពលោកមែនទេចឹងហ៎តាមត្រូវហ្នឹងហើយហើយរក សន្តិភាពឲ្យពិភពលោកមិនទៅប្រហែលអាទិត្យមុនគេស្ដីឲ្យគេខោក្បាលឃ្លឹះឃ្លឹះដោយសារតែអនុញ្ញាតឲ្យចិត្តតន្ត្រីស្ថានទ័ពដែលកំពុងតែមានបញ្ហាពិភពលោកនេះ ហ៊ុនសែនគឺជាមនុស្សគ្រោះថ្នាក់ដល់ពិភពលោកហ៊ុនសែនមិនមែនជាមនុស្សដែលរកសន្តិភាពពិភពលោកទេកុំច្រឡំពីច្រាស់ហើយពួកអត់នឹងសើនិយាយច្រាស់តាហ៊ុនសែនកំពុងបង្កើតភាពចលាចលនៅក្នុងតំបន់អាស៊ានសប្តាហ៍ហ៊ុនសែនធ្វើជាមេអាស៊ានតំហ្នឹងណាហ៊ុនសែនឥឡូវគឺជាមេអាស៊ានតំឆ្នាំ2022ហ្នឹងគឺហ៊ុនសែនកំពុងតែបំបែកអាស៊ានក៏ហ៊ុនសែនកំពុងតែបង្កគ្រោះថ្នាក់ទៅដល់អាស៊ាន ប្រចាំការដែលហ៊ុនសែនធ្វើជាមេអាស៊ានតុំហ្នឹងគឺបកកគ្រោះថ្នាក់ច្រើនណាហ៊ុនសែនគឺជាមេអាស៊ានតុំចឹងហើយអញ្ចឹងទេអញ្ចឹងទេដែលពួក CP គេលើកជើងហ្នឹងគឺសិតតែនិយាយប្រច្រាស់ហ្នឹងឯងព្រោះពួកហ្នឹងវាចូលចិត្តនិយាយប្រច្រាស់អញ្ចឹងពួយមែនតាចាសំទោសយ៉ា ហ្នឹងអឺក្រៅពីនឹងខ្ញុំចង់រំលឹកទៅដល់បងប្អូនជនរួមជាតិខ្មែរឲ្យកលេចមើលពានរង្វាន់កន្លងទៅដែលហ៊ុនសែនបានទទួល ហើយខាងគណៈបកប្រជាជនក៏យកមកឃោសនាសម្បើមដែរដើម្បីបោកប្រាស់អន្តរជាតិជាពិសេសនៅគណៈពេលដែលហ៊ុនសែនរំលាយគណៈបកសង្គ្រោះជាតិហើយអឺពេលនោះសហគមន៍អឺរ៉ុបចាប់ផ្ដើម ចេញសេចក្តីថ្លែងការណ៍និងរៀបចំផែនការដក EBA និងដាក់ទណ្ឌកម្មទៅលើរដ្ឋាភិបាលហ៊ុនសែនស្រាប់តែភ្លាមភ្លាមនោះក៏លេចចេញអង្គការមួយគេហៅថា ក្រមប្រឹក្សាសហគមន៍អឺរ៉ុបផ្នែកទេសចរនិងពាណិជ្ជកម្មដែលយកឈ្មោះសហគមន៍អឺរ៉ុបណាបើយើងពលរដ្ឋខ្មែរមួយ ចំនួនបើ មិនតាមដានមិនសិក្សាមិនស្រាវជ្រាវគឺនឹងយល់ច្រឡំថាអង្គការនេះគឺ ជាសហគមន៍អឺរ៉ុបជាកម្មសិទ្ធិរបស់សហគមន៍អឺរ៉ុបរាល់ថ្ងៃហើយពលគឺជាផ្នែកមួយរបស់សហគមន៍អឺរ៉ុបទាំងមូលដែលមាន27ប្រទេស ជាសមាជិកដែលធ្វើការរួមគ្នាដែលយើងហៅថា European Union ក៏ប៉ុន្តែមិនមែនទេអង្គការនោះបង្កើតដោយជនបោកប្រាស់ណានៅក្នុងដែលមានដើមកំណើតជាជនជាតិរូម៉ានី ដែលគេបង្កើតអានឹងហើយផ្ដល់ពានរង្វាន់ទៅឲ្យហ៊ុនសែនគេលើកសរសើរហ៊ុនសែនថាដឹកនាំបានល្អបានជោគជ័យជាមនុស្សដែលពូកែអភិវឌ្ឍប្រទេសជាតិរក្សាសន្តិភាពធ្វើឲ្យមាននិរន្តរភាពលក្ខនឹងលក្ខប្រទេសជាតិរីចម្រើនគ្រប់បែបយ៉ាងហើយនៅពេលនោះគេផ្ដល់អឺពានរង្វាន់ឬហៅថាតែងតាំងប្រកាសតែងតាំងហ៊ុនសែនដើម្បីជាការលើកសរសើរឲ្យ ហ៊ុនសែនរដ្ឋាភិបាលហ៊ុនសែនដែលកំពុងតែ ប្រឈមមុខជាមួយ នឹងសហគមន៍អឺរ៉ុបពិតប្រាកដណាដោយ គេតែងតាំងហ៊ុនសែនថាជាឯកអគ្គរាជទូតណាឯកអគ្គរាជទូតអឺសុឆន្ទៈពិភពលោកណាទទួលបន្ទុកផ្នែកទេសចរនិងការអភិវឌ្ឍប្រកបដោយនិរន្តរភាពពីឆ្នាំ2017ទៅដល់ឆ្នាំ2030 ឥឡូវបងប្អូនមើលពីឆ្នាំ2017មកដល់2022នេះតើបងប្អូនមានឃើញហ៊ុនសែនចេញទៅធ្វើជាវាគ្មិន ទៅជាតំណាងដឹកនាំចូលរួម ទៅក្នុងកម្មវិធីទេសចរពិភពលោកណាមួយទេអត់មានអត់តតែសោះណាហើយមិនដែលមានប្រទេសណាអញ្ជើញទៅទៀតហើយកម្មវិធីទេសចរពិភពលោកដែលគេរៀបចំ សន្និសីទស្អី ក៏អត់ដែលមានឃើញមុខហ៊ុនសែនដែរមូលហេតុអីដោយសារអង្គការនឹងជាអង្គការបោកប្រាស់ពួកជនជាតិរូម៉ានីប្រមាណអ្នកហ្នឹងដែលវាទៅបង្កើតអឺស្ថាប័ននៅស្រុកខ្មែរវាដេកស៊ីលុយពីហ៊ុនសែនដែលជួលដែលចិញ្ចឹមពួកនឹងសម្រាប់ចេញពៀនចេញអឺបានសរសើរងារតែងតាំងឲ្យហ៊ុនសែនដើម្បីបោកប្រាស់ពលរដ្ឋខ្មែរបន្លំពលរដ្ឋខ្មែរថានេះជាងមើលទៅនេះសហគមន៍អឺរ៉ុបថា ដាក់ទណ្ឌកម្មរដ្ឋាភិបាលខ្លួនដោយពួកប្រឆាំងនិយាយក៏ប៉ុន្តែ បែរជាឥឡូវនេះសហគមន៍អឺរ៉ុបនេះឲ្យពៀនឬតែងតាំងសម្ដេចហ៊ុនសែនទទួលស្គាល់សម្ដេចហ៊ុនសែនបែបនេះបែបនោះលាក់នឹងលាក់អញ្ចឹងបងប្អូនដែលផ្លិចខ្ញុំចង់បញ្ជាក់ថាបងប្អូនមួយចំនួនអាចផ្លិចព័ត៌មានហ្នឹង សូមអញ្ជើញទៅរកមើលទៅខ្ញុំមានផុសនៅក្នុង Facebook របស់ខ្ញុំ page បងប្អូនអាចរកទៅមើលហើយ page ពួកវាអត់មានអីទេគឺ page ជួលពី WordPress ដាក់នៅ domain WordPress នៅឡើយណាអត់មានស្អីទេដូច page ខ្ញុំធ្វើលីកាលពី10ឆ្នាំមុនជាងចឹងណាហើយដូចគ្នានឹង page របស់អាដែល Universal Peace Federation របស់តកូលមូលមេសាសនាតកូលមូលដូចគ្នា គឺសុទ្ធតែបោកប្រាស់ទាំងអស់អញ្ចឹងហើយបាទខ្ញុំចង់បញ្ជាក់ថា តម្លៃដែលហ៊ុនសែនទទួលបាន គឺវាអត់មាន នៅក្នុងបញ្ជីអន្តរជាតិទេចាជាពិសេសបងប្អូនជាពិសេសខ្ញុំចង់បញ្ជាក់ថាបងប្អូនចាំមើលទៅណាបើពីថ្ងៃហ្នឹងទៅមានឃើញកាសែតឧទាហរណ៍ថាកាសែត BBC News Reuters AFP គេចុះផ្សាយហើយគេដាក់ភ្ជាប់ថាហ៊ុនសែនជា អ្នកដែលទទួលបានពានរង្វាន់សន្តិភាពពិភពលោក មានងារនឹងភ្ជាប់ជាមួយដោយលោកស្រីអង្សានស៊ូជីដោយសម្ដេចសង្ឃដាឡៃឡាម៉ាដោយលោក Nelson Mandela ណាដែលគេភ្ជាប់ខ្សែពួកគាត់ហើយគេច្រើនតែភ្ជាប់ជាមួយនឹងពានហ្នឹងលោកពានរង្វាន់នោះបែបអាហ្នឹងចាំបងប្អូនសរសើរថានឹងជាការពិតតែបើអត់ទេ ពានរង្វាន់នឹងគឺជាពានរង្វាន់បោកប្រាស់គ្មាននរណាគេទទួលស្គាល់ទេ ខ្ញុំចង់បញ្ជាក់បងប្អូនប៉ុណ្ណឹងបាទអឺខ្ញុំសូមសួរសំណួរមួយ បុគ្គលប្រភេទនៅខាងបណ្ដាញសារព័ត៌មានឧទាហរណ៍ដូចជាដើម7ដែលជាសារព័ត៌មានរបស់ខាងគណៈបកប្រជាជនហ្នឹងគេបានប្រកាសថាហ៊ុនសែនគឺជាបិតាសន្តិភាពពិភពលោក អ្វីទៅជាបេដាសន្តិភាពបុគ្គលលោកពិភពលោកតើបុគ្គលប្រភេទណាទៅដែលគួរបានទទួលបាននឹងការកោតសរសើរលើកទៅមេដឹកនាំប្រភេទណាទៅដែលទទួលបានការដែលលើកដំកើងលើគេតម្កល់ទុកជាគំរូបេដានៃពិភពលោកបេដាសន្តិភាពពិភពលោក ចាក់សូមជួយលោកប៉ាសុខឿន ខ្ញុំចង់បញ្ជាក់ថាបុគ្គលមួយអាចคลายទៅជាបិតាសន្តិភាពពិភពលោកជាមេដឹកនាំគម្រោងពិភពលោកបានលុះត្រាតែអាចបង្កើតស្នាដៃរបស់ខ្លួន ដែលឲ្យមនុស្សជាតិក្នុងពិភពលោក គេទទួលបានសមិទ្ធផលហ្នឹងហើយជាពិសេសគឺជនដែលអាចបង្កើតនៅលទ្ធិមួយឬទស្សនៈនយោបាយមួយ ដែលមានប្រយោជន៍ដល់សង្គមជាតិ ឧទាហរណ៍ដូចជាលោកមហាថ្មាស់គុនធីដែលជាមេដឹកនាំតស៊ូនៅប្រទេសឥណ្ឌាគាត់ជាមេចលនាតស៊ូមួយជាអ្នកនយោបាយមួយដែលបង្កើតបាននៅទស្សនៈនយោបាយអហិង្សាគាត់នេះហើយដែលសំជាអ្នកតស៊ូដែលសំនឹងទទួលបានងារជាអ្នក នយោបាយគំរូពិភពលោក ជាអ្នកសន្តិភាពពិភពលោកពីព្រោះគាត់បើសិនជាយើងគ្រប់គ្នាយកទស្សនៈរបស់គាត់ដែលធ្វើការងារនេះ រំដោះប្រទេសឥណ្ឌាដោយជោគជ័យដោយមិនប្រើចុងអាវុធក៏ប៉ុន្តែ ប្រើតែសកម្មភាពអហិង្សាដ៏សកម្មតបតបជាមួយនឹងអាណានិគមដ៏មានអំណាចនៅលើពិភពលោកគឺចក្រភពអង់គ្លេសឲ្យទទួល នៅភាពអាម៉ាស់និងបរាជ័យហើយគាត់ទទួលបានមកនៅជ័យជំនះដ៏ត្រចះត្រចង់ដោយមិនប្រើកំភ្លើងសូម្បីតែមួយគ្រាប់ដើម្បីតស៊ូច្បាំងជាមួយនឹងចក្រភពអង់គ្លេសគឺនយោបាយអហិង្សាឬហៅថាលទ្ធិអហិង្សានិយមនេះយើងហៅថាជនដែលស័កសមគេយកជាគំរូជនដែលស័កសមអឺ គេយកធ្វើជាហៅថាបៃតាសន្តិភាពពិភពលោកបាទពីព្រោះទស្សនៈនយោបាយលទ្ធិនយោបាយគឺផ្ដល់ផលប្រយោជន៍ទៅឲ្យពិភពលោកលើ ពីនេះដូចជាលោក Nelson Mandela ដែលគាត់តស៊ូប្រឆាំងនឹងការរើសអើងពូជសាសន៍រវាងជនជាតិស្បែកខ្មៅនិងស្បែកសនឹងការចំនួនជាតិសាសន៍នៅក្នុងប្រទេសអាហ្វ្រិកខាងត្បូងហើយនាំមកនៅការបង្រួបបង្រួមជាតិសន្តិភាព ដែលទស្សនៈនយោបាយនឹងត្រូវបានគេឲ្យចម្លៃទូទាំងពិភពលោកដូចជាលោកអឺ Martin Luther King ដែលគាត់ព្យាយាមទាមទារនៅសិទ្ធិសេរីភាពនៅសហរដ្ឋអាមេរិករវាងវណ្ណៈរវាងពួកស្បែកសពួកស្បែកខ្មៅលាក់នឹងលាក់យើងឃើញថាទាំងអស់នេះ ហើយគេមានគោរពថ្ងៃជា ពិភពលោកទៅទៀតទស្សនៈទាំងអស់នេះជនទាំងអស់នេះទើបហៅថា ជាជនគំរូពិភពលោក ដែលអាចកសាងសន្តិភាពពិភពលោកបានហើយជាទស្សនៈមួយសូម្បីតែពួកផ្ដាច់ការក៏ម្ដងមកកាលព្យាយាមយកទ្រឹស្ដីហ្នឹងដើម្បីមកបិទបាំងការពៀផលប្រយោជន៍របស់ខ្លួនដែរដើម្បីឲ្យគេកោតសរសើរខ្លួន គេគោរពខ្លួនទោះបីជាខ្លួន មិនអាចធ្វើបានក៏ដោយមានសេចក្តីក្លាហានភាពស្មោះត្រង់ធ្វើនៅសកម្មភាពទាំងអស់ហ្នឹងក៏ដោយក៏ព្យាយាមគេលោកប៉ាសុខឿន ចុះបើហ៊ុនសែនមិនស័កសមធ្វើជាបេដាសន្តិភាពពិភពលោកតើហ៊ុនសែនស័កសមធ្វើជាអ្វីទៅវិញអឺនិយាយទៅសម្រាប់ពិភពលោកកសែតទានារបស់ពិភពលោក អ្នកនយោបាយពិភពលោក គេស្គាល់គាត់ជាមេដឹកនាំផ្ដាច់ការសាហាវព្រៃផ្សាយនៅកម្ពុជាយើងស្គាល់គាត់ថាជាមេដឹកនាំផ្ដាច់ការ ជាមេដឹកនាំអឺអាត្មានិយមជាមេដឹកនាំពុករលួយនិងជាមេដឹកនាំដែលបំរើបរទេសនិងក្បត់ផលប្រយោជន៍ប្រទេសជាតិអានោះគឺច្បាស់យើងអត់មានអ្វីដែលភ័ន្តច្រឡំទេហើយចំពោះរឿងកសែត fresh news កសែតដើម7និងកសែតជាច្រើនទៀតរាប់រយបណ្ដាញសារព័ត៌មានទាំងទូទាំងនៅ ក្នុងប្រទេសកម្ពុជាមិនមែនតែឥឡូវនេះទេ គឺតាំងពីឆ្នាំ1979មកគឺយើងឃើញបែបនេះគឺគេមិនដែលផ្សាយអាក្រក់ពីហ៊ុនសែនទេគេលើកជើង ពីហ៊ុនសែនពីព្រោះយើងដឹងហើយមុខរបរវិជាជីវៈសារព័ត៌មាននៅស្រុកខ្មែរมันអាចចិញ្ចឹមកពះរស់ទេมันអាចជួយជាអ្នកមានបានបានទេអញ្ចឹងពួកគេត្រូវតែលុតក្រាបសរសើរអ្នកនយោបាយអ្នកមានអំណាចដើម្បីបានប្រាក់ បំណាច់ប្រចាំខែដើម្បីរស់និងចិញ្ចឹមជីវិតនិងមានមុខមាត់នៅក្នុងសង្គមនេះជារឿងពិតហើយយើងដឹងហើយបណ្ដាញសារព័ត៌មានណាក៏ដូចផ្សារព័ត៌មានដែរនៅក្នុងប្រទេសផ្ដាច់ការនិងប្រទេសកុម្មុយនីសទាល់តែនិយាយបែបនេះទើបពួកគេអាចរស់បានស្រួលឬក៏អាចរស់មានបាយហូបឬក៏រស់ទៅមានមុខមាត់នៅក្នុងសង្គមឬក៏ដើម្បីអាចរក្សាតំណែងមុខរបរការងារឬក៏អាច រក្សានៅសេចក្តីសុខរបស់ខ្លួនបាននៅក្នុងសង្គមនឹងបើមិនចឹងទេ គឺមិនអាចទេនឹងមានជួបវាសនាដោយពួកយើងខ្ញុំទាំងអស់គ្នាចឹងដូចជារូបខ្ញុំដូចអ្នកផ្សេងផ្សេងដែលប្រឆាំងនឹងរបបហ៊ុនសែនរបបប្រជាការរាល់ថ្ងៃគឺយើងជួបផលវិបាកអញ្ចឹងបាទចាអរគុណច្រើនលោកសុខឿនដែលបានបកស្រាយយ៉ាងបោះក្បាយហ្នឹងហើយលោកហ៊ុនសែនគាត់គ្មានបុគ្គលិកលក្ខណៈដែលធ្វើជាបិតានៃសន្តិភាពពិភពលោកទេហើយមានបងប្អូនយើងជាច្រើនបានចូលមកខមមិនថាគាត់ ជាបេដាបំផ្លាញធម្មជាតិបេដាជនផ្ដាច់ការបេដាជនក្បត់ជាតិបេដាសម្លាប់ពលរដ្ឋខ្លួនឯងបេដាធ្វើឲ្យពលរដ្ឋខ្លួនឯងរងនៅទុក្ខវេទនាគឺថាគាត់មិនមែនជាបេដានៃសិទ្ធិមនុស្សសន្តិភាពពិភពលោកទេចាក់សំជួនសូហ្វីហើយយើងអាចនិយាយដូចនេះថាអឺស្ត្រីវិសុភាសាខ្មែរយើងថាស្ត្រីជាមេដាដៃ100 ហ៊ុនសែនក៏ជាបិតាដៃ100ដែរវាលើស100ទៅទៀតយើងអាចដាក់គាត់ស្អីវាបិតាខាងពុកអលួយបិតាខាងបំផ្លាញព្រៃឈើបិតាលូកសាច់ណាបិតាហឹង្សាបិតាលួចប្រពន្ធគេបិតាមានកូនក្រៅខោច្រើនអីក៏អីក៏បានដែរយើងគាត់ថាគាត់បិតាសុំទៀនណាបិតាកាត់ដីឲ្យយួនបិតាការពារយួនថាស្អីទាំងអស់គឺថា គាត់មានច្រើនគឺថាជាអំណាចដូចជាតាំងពីអីបេដាបរោះប្រជាគឺណាបេដា31កុម្ភៈណាបេដាមេគុកណាតកែគុកខាងស្អីក្បាលហ្នឹងហើយហ្នឹងហើយបេដាតកែគុកចាក់សំចេញសូហ្វីហ្នឹងហើយនៅចំពោះខ្ញុំវិញខ្ញុំមើលឃើញហ៊ុនសែនថាហ៊ុនសែនអត់សន់ធ្វើជាមេដឹកនាំប្រទេសខ្មែរទេហ៊ុនសែនសំជាធ្វើយ៉ាងស័កសមជាទីបំផុតគឺមេចៅប្លន់ សពថ្ងៃនេះចរិតខ្លួនស្អាតមែនមែនជាចរិតមេដងចរិតមេចោលប្រន់ចរិតមេមកផ្សាគឺចរិតបងធំហ្នឹងហើយដោយលោកប៉ានសង្គមគាត់និយាយចឹងមេដា3មួយមេដាដៃ100ស្ត្រីមេដាដៃ100ដើម្បីជួយក្រុមគ្រួសារជួយកូនជួយចៅឲ្យបានសេចក្តីសុខមានរីមានអ្វីសពបាត់យ៉ាងទាំងអស់ចំណែកហ៊ុនសែន3ដាមេចោល3ដាដៃ100ដើម្បីកម្ចាត់គេសម្លាប់គេដើម្បីបញ្ចោលខ្លួន គាត់101ទាំងលួចទាំងប្លំទាំងថក់ទាំងបំផ្លាញអញ្ចឹងទៀតទាំងប្រើអំណាចបាច់ការក្នុងកែភ្នែករបស់ខ្ញុំនិងពលរដ្ឋជាច្រើនលានអ្នកទៀតគឺឃើញលោកហ៊ុនសែនមិនមែនជាមេដឹកនាំរបស់ខ្មែរទេគឺជាមេចោលប្លន់បើសិនជាហ៊ុនសែនជាមេដឹកនាំរបស់ខ្មែរហ៊ុនសែនមិនមែនតាមគម្រាមសម្លាប់សត្វបែបយ៉ាងទាំងអស់ធ្វើបាបខ្មែរទេ មេចោតប្លន់មធ្យមមេងុំនឹងធ្វើកញ្ជះគេទៀតវាថ្លៃកន្លែងហ្នឹងចាសុំទោសចាអរគុណច្រើនសូហ្វីអញ្ចឹងបានថាសូមបីតែគាត់ធ្វើជាគំរូគ្រាន់តែជាគំរូសម្រាប់ជាតិសាសន៍មួយក្នុងនាមជាមេដឹកនាំគាត់ធ្វើគំរូឲ្យឲ្យទៅពលរដ្ឋគាត់មិនបានផងអីណាស់ទៅលើតំកើងថាជាមេដឹកនាំពិភពលោកកន្លែងហ្នឹងវាជាការកុហកបោកប្រាស់កន្លែងទៀតអ្នកដែលខ្លាយជាមេដឹកនាំពិភពលោកដូចជាលោកហ៊ុនសែនអញ្ចឹងណា បើតាំងខ្លួនជាមេដឹកនាំរបស់ប្រទេសខ្មែរសូម្បីតែក្នុងគណៈបកគាត់ CVP ហ្នឹងគាត់រកដំណោះស្រាយឲ្យមិនឃើញផងមិនឃើញទាហានសាក់ប្រមាណសាក់3ផ្កាយ3មកមានបញ្ហា គេពួកតឡាការគៀបគាត់ស៊ីឡាលីអស់មិនឃើញទេហ្នឹងហើយនៅក្នុងជួររបស់គាត់ហ្នឹងកាប់ចាក់គ្នាដើម្បីតម្លើងតម្លើងតំណែងគ្នាណាហើយដែលមានបនមានសកាយសិតតែអ្នកលក់គ្រឿងញៀនអីសពបែបយ៉ាងទាំងអស់ហើយយើងចេញមុខមកតាំងតាំងធ្វើជាបៃតា សន្តិភាពពិភពលោកពិភពលោកមិនបើក្នុងក្រុមគ្រួសារខ្លួនឯងរញ៉េរញ៉ៃបង្កើតតែបញ្ហាហ្នឹងហ្នឹងហើយកន្លែងណាដែលដែលជាបីដាសន្តិភាពពិភពលោកអត់សិតតែ ពួកបោកប្រាស់40ឆ្នាំមានតកាបោកប្រាស់ពួកនរុដេរឆានហ៊ុនសែនហ្នឹងឯងណាចុះឹងមកគេខំគេខំឲ្យសារព័ត៌មាន គេចេញមកនិយាយអញ្ចឹងវាជារឿងដែលអត់មានឯថា បានឆ្លុះបញ្ចាំងនៅអ្វីដែលមើលមើល ប្រទេសគេដែលមហាអំណាចដែលលោកសកឿនបានរាយការណ៍បំបញ្ញមែនណាគេមានថវិកាគេមានសេដ្ឋកិច្ចគេល្អមានលុយមានអ្វីសពបាច់ចឹងក៏គេមិនទាន់ខ្លាចជាបីដាពិភពលោកផងតែគេមានលុយជួយប្រទេសក្រីក្រ គេសាមគ្គីគ្នាធ្វើយ៉ាងម៉េចក៏ដោយដើម្បីឲ្យប្រទេសផ្ដាច់ការ ណាធ្វើយ៉ាងម៉េចក៏ដោយដើម្បីឲ្យប្រទេសផ្ដាច់ការនឹងមើលពលរដ្ឋរបស់ខ្លួនឲ្យមានសន្តិភាពមានសិទ្ធិមនុស្សសពតែចាំគេធ្វើការរួមគ្នាគេមិនទាន់បានទទួលមេដាយពិភពលោកហ្នឹងឯងកាប់សម្លាប់ចាប់គេចងគេធ្វើបាបគេរាល់ថ្ងៃហើយទទួលមេដាយអាហ្នឹងមេដាយចោលហ្នឹងហ្នឹងហើយទទួលមេដាយតាមបំផាំងគេសម្លាប់គេអាមេដាយហ្នឹងអាហ្នឹងទទួលបានតែបើថាមេដាយសន្តិភាពពិភពលោកផេះ quả ផេះយ៉ាអឺលោកសុខឿនខ្ញុំនៅតែមិនអស់ចិត្ត ចុះហេតុអីមិនក៏អាអង្គការនោះវាមិនឲ្យមេដៃទៅមេដឹកនាំកូរ៉េផងមេដឹកនាំកូរ៉េខាងខាងនោះនេះជាចំណោទមួយដែលយើងគួរតែចោទសួរដែរព្រោះថាមេដឹកនាំកូរ៉េមិនមែនតែចំនួននេះទេអឺដែលលោកមូនសពថ្ងៃគាត់ក៏មានតកូលមូនដែរខាងដើមប៉ុន្តែខាងមេសាសនាតកូលមូនចុងហ្នឹងអឺ គាត់ក៏ជាអ្នកដែលខិតខំតស៊ូសម្រាប់សន្តិភាពនៅឧបទ្វីបឥណ្ឌូចិនឥណ្ឌូកូរ៉េផងដែរយើងឃើញថាមេដឹកនាំកូរ៉េដូចជាលោកបានកមូនក៏ជាមនុស្សដ៏សំខាន់ធ្លាប់ជាអតីតអគ្គលេខាធិការអង្គការសហជីវជាតិដ៏មានឈ្មោះល្បីល្បាញបន្ទាប់ពីអឺដែលលោក អឺថ្នាក់ដឹកនាំមកពីកញ្ញាកាលពីមុនគឺថាក៏សមនឹងទទួលបាននៅអឺពានរង្វាន់នឹងដែរក៏ប៉ុន្តែហេតុអីបានជាអត់បានមិនមែនតែហ៊ុនសែនជាប្រទេសផ្សេងបែរជា មានតម្លៃទៅទទួលបានមេដាយនឹងទេខ្ញុំជឿថាប្រហែលជាហ៊ុនសែនទៅឲ្យលុយទៅ មេដឹកនាំសាសនាហ្នឹងហើយហើយបើយើងនិយាយទៅមេដឹកនាំសាសនាហ្នឹងគឺមានតែចូលទេអត់មានចេញទេអញ្ចឹងរឿងអីដែលផ្ដល់ពៀនឲ្យហ៊ុនសែនរហូតដល់1លានដុល្លារខ្ញុំមិនជឿទេព្រោះយើងគិតទៅពៀន3រហូតមកដល់ពេលនេះឲ្យហ៊ុនសែន3លានដុល្លារអញ្ចឹង ណាមកពៀនមកដល់ទៅយូរណាស់ថាពៀនហ្នឹងហ៊ុនហ៊ុនសែនទិញទេលោកលោកសុខឿនពីការពិតត្រូវតែឲ្យលុយហើយគេធ្វើពៀននឹងឲ្យមកហ៊ុនសែនហើយដូចយើងពិភាក្សាហើយស្ថាប័នគេពិតប្រកបគេមាន លក្ខណៈវិនិច្ឆ័យបុលដែលសមនឹងទទួលពៀនហើយយើងឃើញពៀនរបស់អឺដែលអឺអង្គការឬថារបស់មេសាសនានេះ រកស៊ីអត់បានជាមួយនឹងពូកស្បែកសនិងប្រទេសសេរីទេណាបើពូកប្រែកស្បែកសអាចរកស៊ីបានជាមួយនឹងមេដឹកនាំកូសូវូឬក៏ពួកអាស៊ីកណ្ដាលដែលអាស៊ីអឺរ៉ុបកណ្ដាលដែលសុទ្ធតែជាពួកប្រជាការអតីតសូវៀតអានឹងអាចរកស៊ីបានហើយជាពិសេសរកស៊ីបានជាមួយនឹងពួកមេដឹកនាំអឺអាហ្វ្រិកណាគឺអត់មានរកស៊ីបានជាមួយនឹងប្រទេសជឿនលឿនដែរហើយរកស៊ីបានជាភាសាទៅទៀតហ្នឹងគឺថា ជាមួយប្រទេសដែលក្រីក្របំផុតហើយជាមួយប្រទេសដែលមានមេដឹកនាំផ្ដាច់ការមេដឹកនាំគេថ្លៃធ្នូគឺរកស៊ីអត់បានទេអាហ្នឹងហើយដែលជារឿងមួយគួរឲ្យកត់សម្គាល់ហើយខ្ញុំចង់បញ្ជាក់បងប្អូនដែរមុននឹងយើងបែកគ្នាចុងក្រោយនេះគឺបងប្អូនឃើញចុងក្រោយខ្ញុំទៅចូលទៅមើល page ហ៊ុនសែនឃើញហ៊ុនសែនបានទៅជួប ជាមួយនឹងអឺលោកប្រធានាធិបតីកូរ៉េខាងត្បូងហើយ មានកម្មវិធីទៅហូបបាយជាមួយនឹងប្រធានរដ្ឋសភាកូរ៉េផងដែរដែលមនុស្សមួយចំនួននៅក្នុងបកប្រជាជនគេមកខមមិនហើយគេហ៊ុនសែនក៏ចុះផ្សាយថាជាមោទនភាពរបស់ជាតិណាទៅទទួលពានរង្វាន់ហើយបានទៅជួបហូបបាយជាមួយប្រធានសភាកូរ៉េថ្នាក់នឹងជាមួយប្រធានាធិបតីកូរ៉េនៅពិធីអឺដែលសន្និសិទកំពូលសន្តិភាព លាក់នឹងលាក់តាមពិតជាការបោកប្រាស់ខ្ញុំចង់បញ្ជាក់ចេះការដែលទៅនេះគឺហ៊ុនសែនទៅជាការវាយតម្លៃរបស់ខ្ញុំណាផ្នែកការទូតគឺហ៊ុនសែនទៅនេះគឺទៅទទួលយកពានហ្នឹងហើយនៅពេលហ្នឹងក៏ឲ្យទូតខ្មែរនៅសហប្រទេសកូរ៉េហ្នឹងសរសេរលិខិតទៅសុំជួបប្រធានាធិបតីកូរ៉េខាងត្បូងហ្នឹងថាសម្ដេច នាយករដ្ឋមន្ត្រីហ៊ុនសែនឬហ៊ុនសែនមកចូលរួមសន្និសីទ World Peace Summit នៅទីនេះថ្ងៃនេះថ្ងៃនេះ4ថ្ងៃអញ្ចឹងក្នុងឱកាសហ្នឹងសូមជួបលោកប្រធានាធិបតីបានដែរឬទេជាមួយនឹងប្រធានរដ្ឋសភាអឺកូរ៉េបានដែរឬទេ ក្នុងពេលដែលសម្ដេចមកស្នាក់នៅប្រទេសកូរ៉េពេលដែលចូលរួមក្នុងកម្មវិធីហ្នឹងអញ្ចឹងពេលដែលយើងឃើញជួបក្នុងកម្មវិធីជួបហ្នឹង ក៏ខ្ញុំបានពិនិត្យមើលអំពីខ្លឹមសារនិងអត្ថន័យនៃការជួបគឺហ៊ុនសែននិយាយតែបញ្ហាគឺគេលើកនៅក្នុងខ្សែបញ្ហាទី2ទេហើយព័ត៌មានដែលចុះច្រើនជាងគេគឺខ្ញុំបានអានរកមើលព័ត៌មានគឺខ្សែអឺ Korean Herald ដែលចុះផ្សាយហើយនឹងខ្សែ The Nation របស់ថៃចុះផ្សាយហើយនឹងជាភាសាគឺខ្សែរបស់ របស់ព្រំភ្នំពេញណាជាពិសេសមានភ្នំពេញ Post ជាដើមដែលយើងដឹងភ្នំពេញ Post ឥឡូវគឺជាកម្មសិទ្ធិរបស់ហ៊ុនម៉ាណែតដែលកម្មការទិញផ្ដាច់មុខហើយនឹងអឺប្រសាទ Fresh News អញ្ចឹងយើងឃើញពេលដែលជួបគឺមានប្រធានបទពីរដែលសរសេរដែលពីលើកនៅក្នុងហ្នឹងទី1គឺអឺហ៊ុនសែន បានបញ្ជាក់ថាកម្ពុជាបានធ្វើការកែតម្រូវនិងធ្វើពិនិត្យវិច័យកែសម្រួលឲ្យអស់ហើយស្ដីអំពីហៅថាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជានិងកូរ៉េដូច្នេះអឺកាលពីឆ្នាំទៅមិញពីព្រោះកាលពីឆ្នាំទៅមិញខែនឹងគឺកម្ពុជានិងកូរ៉េបានចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងប្រទេសទាំងពីរហើយនឹង អនុវត្តក្រោយពេលអនុវត្តក្រោយពេលឡើងប្រទេសទាំងពីរឬហៅថាថ្នាក់ដឹកនាំប្រទេសទាំងពីរច្បាប់តរិកាប្រព្រៀងណារយៈពេល60ថ្ងៃក្រោយពេលប្រទេសទាំងពីរថ្នាក់ដឹកនាំប្រទេសទាំងពីរចុះហត្ថលេខាប្រព្រៀងអញ្ចឹងហ៊ុនសែនទៅជួបនឹង ទៅសុំគេបញ្ជាក់រឿងហ្នឹងថាតាមកម្ពុជាបានធ្វើការកែតម្រូវរួចហើយឥឡូវនេះសូមលោកពិនិត្យណាហើយលើការកែតម្រូវហ្នឹងប្រព្រៀងឬក៏យ៉ាងម៉េចអាហ្នឹងចំណុចទី1គឺទៅសុំគេ ជួបអារឿងហ្នឹងទេ ទីតាមពិតគេអត់មានផ្លូវការអីមកជួបជាមួយនឹងយើងទេណាយើងអាចកែហើយយើងផ្ញើទៅឲ្យទូតគេគេអាចមើលបានណាគេអាចផ្ញើទៅរបស់គេនឹងអាចផ្ញើបានហើយរៀបចំមកឯងរៀបគ្នាឲ្យចាក់តូនតាទូតហើយយើងអាចជួបគ្នាបានប៉ុន្តែនេះដើម្បីយកលើកមុខលើកមាត់ឲ្យបោកប្រជាពលរដ្ឋខ្មែរផងក៏ធ្វើវិធីការហ្នឹងមួយទៀតគឺទៅសុំគេឲ្យណាបន្ថែមណាសុំឲ្យជួយយកខ្មែរមកធ្វើកម្មករនៅនឹងឲ្យច្រើនទីមកណា មានចំណុចពីរនឹងដែលខ្ញុំចាប់អារម្មណ៍អញ្ចឹងខ្ញុំគាត់តែចង់បញ្ជាក់ថារឿងដែលធ្វើ World Peace Summit ហ្នឹងគឺជារឿងរបស់មេសាសនាអត់មានតាក់ទងជាមួយរដ្ឋាភិបាលកូរ៉េអត់មានតាក់ទងជាមួយនឹងថ្នាក់ដឹកនាំកូរ៉េអីទាំងអស់ហើយអង្គការសាមានេះក៏មិនដែលឲ្យពៀនមេដឹកនាំកូរ៉េដែរហើយយើងឃើញមេដឹកនាំកូរ៉េល្អល្អសំខាន់សំខាន់សិនអ្នកមានសមត្ថភាពហើយអីគេអត់ទទួលពៀនហ្នឹងបែរជាហ៊ុនសែន2ឆ្នាំទទួលពៀន2 ណាហើយយើងក៏លេចមើលទៅថាហ៊ុនសែនមានគុណតម្លៃត្រង់ណាហើយខ្ញុំដូចបញ្ជាក់ខាងដើមអញ្ចឹងថាអ្នកដែលទទួល មានសមត្ថភាពឬលក្ខណៈសម្បត្តិទទួលបានពានរង្វាន់ហ្នឹងមេហៅថាពានរង្វាន់សន្តិភាពពិភពលោកអីបែបបែបនេះសុទ្ធតែតលតែប្រទេសនឹងគេជាថ្នាក់មេដឹកនាំមហាអំណាចជាប្រធានរបស់ថ្នាក់ដឹកនាំអង្គការសហជីវជាតិណាជាអ្នកដែលមាន គំរូល្អដែលបង្កើតទស្សនៈលទ្ធិនយោបាយសម្រាប់មនុស្សជាតិពិភពលោកដោយមហាស្មាក់កន្ធីដូចជាលោក Nelson Mandela ដូចជាលោកអ្នកតស៊ូសិទ្ធិមនុស្ស Martin Luther King លាក់នឹងលាក់ចំណែកហ៊ុនសែនអត់មានសម្លាយនឹងទេណាអញ្ចឹងខ្ញុំចង់បញ្ជាក់បងប្អូនចុងក្រោយប៉ុណ្្នឹងឯងបាទចាអរគុណច្រើនលោកសុខឿនបញ្ចឹងសរុបសេចក្តីមក ពៀនដែលលោកហ៊ុនសែនទទួលបាន គឺជាពៀនបោកប្រាស់ហ្នឹងហើយដូចប្រធានបទដែលយើងបានដាក់មកហ្នឹងហើយក៏អរគុណលោកសុខឿនច្រើនបានចូលរួមមកនិយាយពយលដើម្បីបង្ហាញប្រាប់ដល់បងប្អូនពលរដ្ឋខ្មែរយើងកុំឲ្យចាញ់បោកនៅការនិយាយកុហកបោកប្រាស់ពួកវាហ៊ុនសែនវាគ្មានចំណុចកន្លែងណាមួយតាមបុគ្គលិកលក្ខណៈដែលបង្ហាញថាជានិយាយថាបុគ្គលគំរូ ជាមនុស្សដែលនាំនៅសុខសន្តិភាពសម្រាប់ពិភពលោកទេព្រោះសម្រាប់តែពលរដ្ឋខ្មែរខ្លួនឯងហ៊ុនសែនរកសុខសន្តិភាពឲ្យមិនបានផង តែឯងរកគឺសុខសន្តិភាពឯណាឲ្យទៅឲ្យពិភពលោកបានអញ្ចឹងវាអត់មានទេហ្នឹងហើយអរគុណច្រើនលោកលោកសុខឿនដែលបានឆ្លៀតពេលវេលា ក្នុងការមកចូលរួមដើម្បីបង្ហាញនៅដើម្បីឲ្យពលរដ្ឋខ្មែរបានមើលឃើញកាន់តែច្បាស់នៅយុទ្ធសាស្ត្រនៃការកុហកបោកប្រាស់របស់ជនប្រាច់ការដែលកំពុងតែធ្វើទុកបុកម្នេញដល់ពលរដ្ឋខ្មែរសូហ្វីមានអ្វីចង់បន្ថែមពីលើនឹងទៀតទេសូហ្វី អឺតាមពិតទៅមិនចង់តែ ដាក់តិចចុះហ្នឹងហើយអឺខ្ញុំជឿថាលោកហ៊ុនសែនអឺដែលការដឹកនាំរបស់គាត់កាន់តែធ្លាក់ដុនដាបទៅដុនដាបទៅពលរដ្ឋកាន់តែអត់មានជំនឿទុកចិត្តលើហ៊ុនសែនគាត់ឃើញអញ្ចឹងទេគាត់ខំប្រឹងតែចំណាយលុយប្រើគ្រប់របៀបទាំងអស់ធ្វើយ៉ាងម៉េចក៏ដោយដើម្បីបោកពលរដ្ឋប៉ុន្តែបោកបានតែពួក7មករាប៉ុណ្្នឹងឯងហ្នឹងហើយ អ្នកខ្លះ7មករាខ្លះគេភ្ញាក់ខ្លួនដែរហ្នឹងហើយក៏គេភ្ញាក់ខ្លួនខ្លួនដោយសារតែអីដោយសារតែការនៅក្នុងពួក CP ហ្នឹងរងគ្រោះដោយសារពួកតកូលហ៊ុនអ្នកមានអំណាចហ្នឹងអញ្ចឹងទីកលែងសេចក្តីទុកចិត្តដែរអាទាំងអស់ហ្នឹងហើយទៅធ្វើឲ្យហ៊ុនសែនចំណាយលុយចំណាយសពបែបយ៉ាងទាំងអស់ដើម្បីតែបោកភ្នែកអ្នកគ្រប់គ្រងរបស់ខ្លួនឯងចាអរគុណច្រើនចាអរគុណច្រើនហើយចនៅចុងបញ្ចប់នេះសូមអញ្ជើញលោកប៉ាសុខឿនផ្ដាំផ្ញើទៅដល់បងប្អូនពលរដ្ឋខ្មែរសូមឲ្យមានការ ឧថាប្រុងប្រយ័ត្នឧថាមានការភ្ញាក់រលឹកឡើងហើយយើងត្រូវរួមកម្លាំងគ្នាដើម្បីកុំឲ្យជនថាជនបោកប្រាស់នេះនៅតែបន្តបោកប្រាស់ធ្វើបាបបងប្អូនតទៅទៀតហើយសុំតិចបាទនេះសុំទោសសុំតិចទៀតបន្ថែមទៀត តាមពិតទៅយើងគួរណាស់តែយើងមានមោទនភាពបើសិនជាប្រទេសយើងមានដឹកនាំរបស់យើងពិតប្រាកដគាត់ទទួល Nobel Prize ពានរង្វាន់ទាំងអស់ហ្នឹងយើងគួរតែមានមោទនភាពប៉ុន្តែយើងអត់ចង់ចូលរួមខុសជាមួយទេ យើងយើងទទួលស្គាល់បើសិនជាមានមេដឹកនាំណាល្អដូចជាប្រទេសគេណាដឹកនាំប្រទេសដូចជាប្រទេសគេដែលមិនមានធ្វើបាបពលរដ្ឋខ្មែរដែលគោរពសិទ្ធិមនុស្សដែលសក់បែបយ៉ាងដូចប្រទេសគេអាហ្នឹងគឺយើងមានការសប្បាយចិត្តអញ្ចឹងហើយទៅពួកយើងហ្នឹងមិនចង់ឲ្យពលរដ្ឋនៅក្នុងប្រទេសខ្មែរយើង ទាំងអស់គ្នាចូលចូលរួមខុសជាមួយបើហ៊ុនសែនចុះនរុឲ្យគាត់ចុះតែឯងទៅយើងកុំចូលរួមជាមួយគាត់ហ្នឹងហើយហ្នឹងហើយអញ្ចឹងហើយទាំងអស់នេះយើងមិនមែនថាយើងស្អប់ខ្មែរយើងវាយប្រលិចទេដោយសារយើងឃើញមេដឹកនាំគឺហ៊ុនសែនហ្នឹងឯងគឺគាត់ធ្វើអ្វីក៏ដោយគាត់មិនដែលគិតពីសេចក្តីត្រូវការរបស់ពលរដ្ឋខ្មែរគាត់គ្មានមនសិការគិតពីប្រទេសជាតិការពីបរណភាពទឹកដីគឺគាត់គិតតែពីអំណាចរបស់គាត់ហើយយើងជាពលរដ្ឋយើងជាជនរងគ្រោះ អញ្ចឹងទេយើងអត់ត្រូវការមនុស្សរបៀបនឹងមកដឹកនាំទេហើយក៏យើងអត់ត្រូវការទៅគ្រប់គ្រងមនុស្សខូចចឹងដែរ ណាដើម្បីធ្វើគំរូដល់មេដឹកនាំដទៃទៀតគឺសូមបងប្អូនកុំគ្រប់គ្រងមនុស្សដេរឆានដោយហ៊ុនសែនយើងត្រូវតែ លើកស្ទួយអ្នកណាដែលក្នុងប្រទេសខ្មែរដែលគេស្នេហាជាតិពិតប្រាកដដែលគេលះបង់អ្វីអ្វីគ្រប់យ៉ាងដើម្បីការពារបរណភាពទឹកដីលះបង់ជីវិតដើម្បីតែពលរដ្ឋរបស់ខ្លួនទើបយើងទទួលយកបានប៉ុន្តែយើងអត់ត្រូវការមេដឹកនាំដូចរបៀបហ៊ុនសែនលះបង់អាយុជីវិតពលរដ្ឋរបស់ខ្លួនដើម្បីតែបញ្ចោចដើម្បីអាយុជីវិតកូនចៅរបស់ខ្លួនគឺយើងអត់ត្រូវការរបៀបហ្នឹងទេមិនមែនថាខ្មែរយើងពិភពលោកគឺគេមិនត្រូវការមនុស្ស ស្សណាដែលលះបង់អាយុជីវិតគេដើម្បីតែអាយុជីវិតខ្លួនឯងគឺគេអត់ត្រូវការឯងចឹងហើយគឺយើងចូលរួមទាំងអស់គ្នាដើម្បីបំបត្តិមនុស្សដេកឆានដោយហ៊ុនសែននឹងឯងចាអរគុណច្រើនអឺតាមពិតហ៊ុនសែនត្រូវបងប្អូនប្រជាពលរដ្ឋខ្មែរយើងបោះឆ្នោតទម្លាក់នោះតាំងពីឆ្នាំ1993ម្លេះតាំងពី UN ចូលទៅរៀបចំបោះឆ្នោតនោះប្រជាពលរដ្ឋខ្មែរមិនដែលគ្រប់គ្រងឲ្យហ៊ុនសែនធ្វើជានាយករដ្ឋមន្ត្រីទេតែហ៊ុនសែនបន្តធ្វើនាយករដ្ឋមន្ត្រីបោកប្រាស់រហូតដល់សប្តាហ៍នេះនៅតាមរយៈការផ្លន់សញ្ញាឆ្នោត ខ្លឹមសម្លេងរបស់ប្រជាពលរដ្ឋខ្មែរទេហ៊ុនសែនមិនដែរពលរដ្ឋខ្មែរមិនដែរឲ្យគ្រប់គ្រងឲ្យហ៊ុនសែនធ្វើជានាយករដ្ឋមន្ត្រីទេហ្នឹងហើយខ្ញុំចង់បញ្ជាក់ប្រាប់អញ្ចឹងហើយការដែលឲ្យរូបភាពមួយទៀតដែលយើងមើលឃើញកាន់តែច្បាស់ថាហ៊ុនសែនគឺជាចោលប្លន់ឆន្ទៈពលរដ្ឋខ្មែរតាមរយៈការរំលាយគណៈបកសង្គ្រោះជាតិគឺចំណុចពិសេសខ្លះនឹងមួយទៀតដែលឆ្លុះបញ្ចាំងយ៉ាងច្បាស់ថាហ៊ុនសែនគឺជាចោលកំណាចគឺជាជនផ្ដាច់ការហើយហ៊ុនសែនមិនដែលទទួលបានការគ្រប់គ្រង បោះឆ្នោតទទួលស្គាល់ពីពលរដ្ឋខ្មែរទេអត់ទេហ៊ុនសែនផ្លំឆន្ទៈពលរដ្ឋខ្មែរហ៊ុនសែនផ្លំសម្លេងពលរដ្ឋខ្មែរហ៊ុនសែនប្រើអាវុធគម្រាមពលរដ្ឋខ្មែរក្នុងការដឹកនាំប្រទេសម្ចាស់ហ៊ុនសែនមិនមែនជាមេដឹកនាំគំរូគុំថាឡើយពិភពលោកសម្រាប់តែពលរដ្ឋខ្មែរណាក៏ហ៊ុនសែនអត់មានបុគ្គលិកលក្ខណៈជាគំរូឲ្យកូនខ្មែរចងចាំឲ្យកូនខ្មែរគោរពលើកតម្កើងបូជាផង បើចឹងកន្លែងណាមួយទៅដែលថាជាជនគំរូសម្រាប់ពិភពលោកវាអត់មានសប្តាហ៍នេះបើពេលដែលអាអង្គការនោះវាហៅហ៊ុនសែនទៅទទួលពានពាននេះនេះសន្តិភាពពិភពលោកហ្នឹងគឺស្ថិតនៅស្របពេលដែលពលរដ្ឋខ្មែរគឺកម្មករនាការវើកំពុងតែស្រែកទាមទាររកយុត្តិធម៌ដែលត្រូវប្រធាន ក្រុមហ៊ុននោះរំលោភវិញសិទ្ធិការងារតែដល់ហ៊ុនសែនមានដោះស្រាយពួកគាត់ទេអញពេកសុំកាត់តិច សូមឆ្លើយ comment មួយព្រោះសំខាន់ណាអេដាលីនៅថាត្រូវ6ដល់10លានអ្នកខុសតែ10អ្នកយកអាណាមិនប្រាក់ភ្លើខ្ញុំសូមប្រាប់ណាកុំនិយាយចំនួនពលរដ្ឋ6ដល់10លានអ្នកហ្នឹងគេអត់មានបោះឆ្នោតឲ្យហ៊ុនសែនទេដូចម៉ែក្មេងនិយាយមិនអញ្ចឹងគឺប្លន់ឆន្ទៈគេគម្រាមកំហែងគេកុំនិយាយជំនួសក្រុមគ្រួសារប៉ពួកខ្ញុំដកឈ្មោះចេញដកដកសម្លេចចេញភ្លាម គុំនិយាយជំនួសពលរដ្ឋដែលគ្រប់គ្រងគណៈបកសង្គ្រោះជាតិគុំនិយាយជំនួសដែលពលរដ្ឋដែលកំពុងរងគ្រោះអាប៉ាភ្លើហែងភ្លើខ្លួនឯងឯងគុំនិយាយជំនួសគេយ៉ាអហ៊ុនសែនដែរជាប់គាត់គាត់ថាយ៉ាងម៉េចគាត់ថាផុសត្រឡប់ផ្ទះហើយប្រហែលអ្នក6ដល់10លានអ្នកដែលដែលដែលត្រូវ ដែលនេះខុសតែ10នាក់ឯងហ្នឹងហើយត្រូវអឺបើតាមពិតទៅបើយើងគិតមិនដឹងថាគាត់បានទួលន័យទាំងមកពីណាទេពីព្រោះ បើយើងនិយាយអំពីការគ្រប់គ្រងពី93គឺហ៊ុនសែនគាត់បរាជ័យរួចទៅហើយអានឹងទី1ទី2បើនិយាយអំពីការគ្រប់គ្រងបច្ចុប្បន្ននេះក៏អត់មានតារាដឹងដែរហើយបើនិយាយអំពីការបោះឆ្នោតកាលពីឆ្នាំត្រឹមឆ្នាំ2017សម្លេងសង្គ្រោះជាតិហើយនឹងគណៈបកប្រជាជនខុសគ្នាតែ4សែនសន្លឹកទេ ហើយនៅក្នុងនោះបើយើងឃើញ លទ្ធផលនៃអ្នកដែលចូលរួមការបោះឆ្នោតមានប្រហែលជាអឺជាងអឺ6លានអ្នកទេ ណាជាង6លានអ្នកហើយប្រជាពលរដ្ឋខ្មែរដែល គ្រប់អាយុបោះឆ្នោតទៅពេលនោះគឺមានប្រហែលជា12លានអ្នកអញ្ចឹងយើងឃើញថាអ្នកដែលមកចូលរួមបោះឆ្នោតហើយនឹងពលរដ្ឋដែលគ្រប់អាយុបោះឆ្នោតគឺវាសឹមពាក់កណ្ដាលមានន័យថា នៅឆ្នាំ2017អ្នកដែលមានសិទ្ធិបោះឆ្នោតគឺមានប្រហែលជា12លាននាក់ហើយអ្នកដែលចុះឈ្មោះបោះឆ្នោតមាន9លាននាក់ដោយឡែកលទ្ធផលហៅថា vote turn out គឺមានប្រហែលជា6លានជាងអ្នកតែប៉ុណ្ណោះដូច្នេះបើយើងគិតគឺថាបាត់បង់សម្លេងច្រើនការបាត់សម្លេងអ្នកចុះឈ្មោះបោះឆ្នោតក៏ច្រើនបាត់អ្នកដែលចូលរួមបោះឆ្នោតក៏ច្រើន ហើយបើយើងនិយាយទៅទៀតគ្រាន់តែកម្មករពលករពលរដ្ឋខ្មែរដែលធ្វើការនៅថៃនៅពេលនោះប្រហែលជាយើងដឹងហើយហើយជាង2លាននាក់នៅកូរ៉េនៅម៉ាឡេស៊ីនៅជប៉ុនយុវជនសិទ្ធិអ្នកពេញកម្លាំងបោះហើយបងប្អូនដឹងហើយអ្នកដែលនៅក្រៅភាគច្រើនអាចខ្ញុំនិយាយថា90%គឺមិនបោះឆ្នោតហ៊ុនសែនទេអញ្ចឹងបើសិនជារួមអ្នកទាំងអស់នោះបោះឆ្នោតទៀតខ្ញុំជឿថាស៊ីហ៊ុនសែនផុយហើយដូច្នេះ បើនិយាយរឿងសម្លេងទាំងអស់បើបោះឆ្នោតដោយសុចរិតទៀងត្រង់ខ្ញុំគិតថាมันមាន16លានអ្នកណាគ្រប់គ្រងហ៊ុនសែនទេហើយខ្ញុំផ្ដាំទៅអ្នកដែលមានទស្សនៈបែបហ្នឹងថាបើហ៊ុនសែនជឿជាក់ដោយអ្នកដែលកំពុងនិយាយហ៊ុនសែនមិនរំលាយសង្គមជាតិទេហ៊ុនសែនមិនខ្លាចសំរាំងស៊ីដល់ម្លឹងទេហ៊ុនសែនមិនខ្លាចសង្គ្រោះជាតិដល់ម្លឹងទេហើយខ្ញុំបញ្ជាក់បញ្ជាក់ទៀតណា បើសិនជាហ៊ុនសែនខ្លាំងម្លឹងម្លឹងណាឥឡូវផ្ដល់សម្ពុទ្ធភាពឲ្យសម្ពុទ្ធជាតិឡើងវិញទៅហើយមិនបាច់លោកប្រធានសំរាំងស៊ីឬលោកប្រធានកម្មសការចូលឈ្មោះជាបេក្ខភាពនាយករដ្ឋមន្ត្រីទេតែខ្ញុំបើខ្ញុំស៊ីហ៊ុនសែនផុយដែរខ្ញុំធានាហើយបើខ្ញុំមិនស៊ីហ៊ុនសែនផុយទេក្នុងនាមសម្ពុទ្ធជាតិមកឲ្យសម្ពុទ្ធជាតិទៅបោះចូលរួមបោះឆ្នោតនេះអាណត្តិខាងមុខខ្ញុំសុខចិត្ត កាត់ក្បាលខ្ញុំហើយម៉ាត់ណាម៉ាត់ហ្នឹងខ្ញុំកាត់ក្បាលខ្ញុំក៏វត្តចោលហើយខ្ញុំអត់និយាយលេងហ៊ុនសែនទេខ្ញុំនិយាយតាមត្រង់អត់ទៅហ៊ុនសែនទេម្ចាស់លោកសុខឿនគួរតាប្រចាំភាពលោកសុខឿនឯងណាកុំចូលទៅប្រៀបមួយហ៊ុនសែនហ៊ុនសែនបានប្រៀបមួយពួកខ្ញុំទេលោកសុខឿនឯងស៊ីដាច់មកកុំចូលប្រៀបធៀបមកហ៊ុនសែនកុំកុំអសោះហ្នឹងហើយមិនហ៊ុនសែនមានហ៊ុនសែនមានខ្ញុំមិនបានទេប៉ុន្តែជាការពិតខ្ញុំ ចង់បញ្ជាក់ថាឲ្យបងប្អូនបពវិជាជនត្រូវមានសេចក្តីក្លាហានខ្ញុំដឹងថាហ៊ុនសែនជាមនុស្សកំសាកហើយប៉ុន្តែបើសិនជាបងប្អូនគិតថាហ៊ុនសែនពិតជាខ្លាំងមែនហើយបងប្អូនជឿជាក់លើខ្លួនឯងថាប្រជាពលរដ្ឋ16លានអ្នកគ្រប់គ្រងបពប្រជាជនឲ្យគ្រប់គ្រងហ៊ុនសែនមែនបងប្អូនរួម គ្នាទៅជាពិសេសអ្នកដែលនិយាយហ្នឹងណារួមគ្នាជាបណ្ដាញទៅហើយរួមជាកម្លាំង នាំវាសរសេរសារសរសេរញ៉ាំទៅហ៊ុនសែនទៅឲ្យសង្គ្រោះជាតិមកវិញហើយប្រកួតមិនបាច់ប្រកួតជាមួយលោកសំរាំងស៊ីជាមួយលោកកឹមសកាហើយខ្ញុំធានាខ្ញុំនឹងធានានិយាយលុបពីជាមួយថ្នាក់ដឹកនាំសង្គមជាតិថាបើឲ្យសង្គមជាតិមកវិញដោយស្របច្បាប់ហើយរៀបចំការបោះឆ្នោតត្រឹមត្រូវយុត្តិធម៌ហើយហើយខ្ញុំអ្នកចូលឈ្មោះហើយបើថាចាញ់ខ្ញុំធានាថាខ្ញុំនឹងនិយាយជាមួយលោកធានសំរាំងស៊ីលោកធានកឹមសកាមិនបាច់ធ្វើនយោបាយទេខ្ញុំធានា ខ្ញុំធានាអ្នកនិយាយណាខ្ញុំធានាតែខ្ញុំចាញ់ខ្ញុំចាញ់អាហ្នឹងបើសិនជាខ្ញុំចាញ់ទៅពេលហ្នឹងហើយហើយអាហ្នឹងធានាដូចគ្នាហើយហ្នឹងបើបងប្អូននេះនាំគ្នាប្រមូលមេដៃរាប់លានរាប់សែនអ្នកហ្នឹងដាក់ឲ្យហ៊ុនសែនទៅឲ្យហ៊ុនសែនអឺព្រមទទួលអ្នកខាងហ្នឹងទៅហើយធ្វើទៅហើយចង់បំបត្តិអឺលោកប្រធានសំរាំងស៊ីឬលោកកឹមសុខាវិចារនយោបាយមិនបាច់ តស៊ូមិនបាច់កាប់សម្លាប់ចង់អាឃាតគ្នាទេធ្វើតាមរបៀបហ្នឹងទៅខ្ញុំធានាឲ្យខ្ញុំធានាឲ្យខ្ញុំយកជីវិតខ្ញុំមកធានាជូនបាទអញ្ចឹងអញ្ចឹងបានអញ្ចឹងបានអញ្ចឹងបានបានសេចក្តីថា គួរតែធ្វើពៀនមួយឲ្យហ៊ុនសែនមិនពៀនបៃតាសន្តិភាពពិភពលោកទេអាកំសាកពិភពលោកគឺធ្វើពៀនអាកំសាកពិភពលោកវិញមិនត្រូវយ៉ាតែសារហ៊ុនសែនច្រើនលួចធ្វើពីក្រោយខ្នង ដូចជាថាហៅលោកកាត់ទោសលោកប្រធានណាកាត់ទោសលោកប្រធានស្អីទីសំរងស៊ីក៏ប៉ុន្តែបាត់ផ្លូវអត់ហ៊ានឲ្យចូលទេកោប្រកាសហ្នឹងហើយព្រោះអញ្ចឹងបានថាសមត្ថភាពហ៊ុនសែនណាសមត្ថភាពហ៊ុនសែនណាកុំប្រៀបធៀបមួយលោកប៉ានសុខឿនលោកឆាំចាន់នេះលោកអៀចាន់ណាឬតែមនេសកាអត់ផងតែយើងពីរនាក់ណៃពេលកុំសាស៊ីហ៊ុនសែនដែរយ៉ាសាខ្ញុំជឿឲ្យពៀនទៀតពៀនពៀនដាក់ដាក់ពៀនឲ្យហ៊ុនសែនមួយទៀត ពៀនអាចចូលចិត្តលួចប្រពន្ធគេហ៊ុនសែនចូលចិត្តលួចស៊ីប្រពន្ធគេណាហ្នឹងហើយអូខេចឹងអរគុណច្រើននិយាយលេងសាច់រឿងអឺប៉ុន្តែចុងក្រោយខ្ញុំសូមផ្ដាំទៅបងប្អូនទាំងអស់គ្នាថាយើងកុំអឺជឿដោយខ្វះការពិចារណា នៅពេលបច្ចុប្បន្ននេះអ្វីអ្វីក៏យើងអាចទទួលព័ត៌មានបានដែរជាពិសេសខ្ញុំសូមទទូចដល់បងប្អូននៅក្នុងប្រទេសកម្ពុជាហើយជាពិសេសទៅទៀតនេះគឺបងប្អូនបកប្រជាជនដែលមួយចំនួនច្រើនក៏ជាអ្នករៀនសូត្រចេះដឹងដែរបងប្អូនគួរតែយកចំណេះដឹងមកប្រើការឲ្យត្រឹមត្រូវឧទាហរណ៍ថាអង្គការសុនហៈនឹងឬក៏ហៅថាអឺ Universal Peace Federation បងប្អូនវាយចូលក្នុង Google ទៅស្រាវជ្រាវទៅឃើញហើយប្រវត្តិអង្គការនឹងយ៉ាងម៉េចមួយទៀតបងប្អូនចង់ដឹងពីម្ចាស់អង្គការនឹងប្តីប្រពន្ធនឹងសុទ្ធតែមានឈ្មោះបងប្អូនវាយចូលទៅឃើញហើយព័ត៌មានគេសុទ្ធតែមានផ្សព្វផ្សាយអំពីប្រវត្តិនិងអតីតភាពឬក៏ការងាររបស់បុគ្គលទាំងអស់ហ្នឹងអញ្ចឹងបងប្អូនយកទៅមើលយកទៅអានហើយគិតពិចារណាជាពិសេសទៅទៀត គឺថាពានរង្វាន់ឧទាហរណ៍ថាពានរង្វាន់សន្តិភាពបងប្អូនធៀបទៅមើលតើពានរង្វាន់សន្តិភាពនឹងមានតម្លៃជាសកលដែរទេហើយតើហ៊ុនសែនហ្នឹងដែលជាអ្នកទទួលពានហ្នឹងអឺសំជាមនុស្សដែលមានបុគ្គលិកលក្ខណៈទទួលបានពានរង្វាន់នឹងដែរទេ បើសិនជាពានរង្វាន់នឹងវាមិនមានតម្លៃជាសកលហើយ អ្នកដែលទទួលពាននឹងមិនមានបុគ្គលិកលក្ខណៈសមស្របដែលទទួលនឹង បានទទួលនឹងពៀនហ្នឹងតើអង្គការហ្នឹងអ្នក ដែលផ្ដល់ពៀនហ្នឹងជាមនុស្សប្រភេទណាហើយអ្នកដែលបានពៀនហ្នឹងជាមនុស្សប្រភេទណាខ្ញុំឲ្យបងប្អូនយកមូលដ្ឋានសំខាន់មួយយកទៅគិតគឺពានរង្វាន់ Nobel Prize ដែលបងប្អូនអាចយកទៅធ្វើការប្រៀបធៀបបានហើយនេះជាពានរង្វាន់ពិតប្រាកដមិនមែនជាពានរង្វាន់សាសនាមិនមែនជាពានរង្វាន់បោកប្រាស់ឬក៏ជាពានរង្វាន់ដែលផ្ទុយពីសច្ចភាពទេអញ្ចឹងបងប្អូនក្នុងនាមយើងជាមនុស្ស យើងគួរតែសិក្សាស្រាវជ្រាវស្វែងយល់ឲ្យបានត្រឹមត្រូវពីព្រោះសម័យនេះយើងមិនមែនសម័យ79ទូកទេលលីកទេលទៅអង្គុយស្ដាប់ប្រយោទៀតទេអត់មានទេឥឡូវនេះគឺយើងអាចស្រាវជ្រាវបានតារាបណាបងប្អូនមានសុខឆន្ទៈមានឧត្តមគតិអឺរស់នៅក្នុងនាមជាមនុស្សថ្លៃថ្នូរត្រឹមត្រូវ ជាពិសេសមនុស្សដែលរស់នៅជាមួយនឹងឧត្តមគតិរបស់ខ្លួនអញ្ចឹងបងប្អូនអាចរកឃើញបានហើយខ្ញុំមានតែប៉ុណ្ណឹងហើយខ្ញុំក្រោយ ចង់ផ្ដាំទៅបងប្អូននៅក្នុងប្រទេសកម្ពុជាគឺថាយើងត្រូវខិតខំតស៊ូទាំងអស់គ្នាជាពិសេសត្រូវស្វែងរកជំរករបស់ខ្លួននៅក្នុងការធ្វើសកម្មភាពដើម្បីចូលរួមពង្រឹងកម្លាំងមូលដ្ឋានពង្រឹងកម្លាំងអ្នកជាតផ្សាយនៅក្នុងប្រទេសយើងឲ្យបានច្រើនកកហើយសូមបងប្អូនកុំនៅស្ងៀមកុំដេកកុំទន្ទឹងរង់ចាំអឺផលប្រយោជន៍ព្រះលាក់មកពីលើមេឃ ពីព្រោះនៅក្នុងសង្គមផ្ដាច់ការឬហៅយើងអាចនិយាយថាសេរីភាពមិនបានទទួលមកពីព្រះឋានាទេសេរីភាពគឺសិតតែបានមកពីការលះបង់ពីការតស៊ូអឺនឹងការធ្វើកសិកម្មទាំងអស់បាទដល់ខ្ញុំមានប៉ុណ្ណឹងទេហើយសូមជូនពរអឺបងប្អូនទាំងអស់គ្នាមានសុខភាពល្អនិងបងប្អូននៅកម្ពុជាសុខភាពល្អហើយសូមរីករាយថ្ងៃបុណ្យនៃសេចក្តីស្រឡាញ់និងសូមជម្រាបសួរ ជម្រាបលាដល់បងប្អូនទាំងអស់គ្នាជាពិសេសលោកស្រីសុភីនិងលោកស្រីធីតាសូមផ្ញើសេចក្តីស្រឡាញ់ធំធំជូនអ្នកទាំងពីរបាទចុងក្រោយបាទសូមអរគុណបាទច្រើនលោកប៉ាសុខឿនហើយគ្នាខ្ញុំក៏សូមអរគុណទៅដល់លោកប៉ាសុខឿនក៏ដូចជាបងប្អូនប្រជាពលរដ្ឋផងដែរដែលបានឆ្លៀតពេលវេលាដ៏មានតម្លៃជាពិសេសគឺលោកប៉ាសុខឿនតែម្ដងក្នុងការមកចូលរួមក្នុងកិច្ចពិភាក្សារបស់យើងនៅក្នុងកម្មវិធីទូទួលសម្លេងវិទ្យាការខ្មែរហើយក៏សូមជូនពរលោកប៉ាសុខឿននៅក្នុងថ្ងៃនៃក្តីស្រឡាញ់នេះសូមមានសុខភាពល្អ និងជូនពរទៅដល់បងប្អូនពលរដ្ឋខ្មែរសូមមានសុខភាពល្អទាំងអស់គ្នានិងទទួលបាននូវលទ្ធិប្រជាធិបតេយ្យមិនមែនបោកប្រាស់ដោយសពថ្ងៃហើយលុបបំបាត់ឲ្យបាននូវការរំលោភសិទ្ធិមនុស្សសូមឲ្យខ្មែរទទួលបានតែក្តីស្រឡាញ់និងមេត្តាធម៌គ្រប់គ្រប់គ្នាឆាប់ឆាប់រួមគ្នាដើម្បីជីវិតយើងរស់នៅសមរម្យដើម្បីសេរីភាពយើងពេញលេញចាអរគុណច្រើនអញ្ចឹងសូមជម្រាបលា